អូខេបាទជំរាបសួរបាទបងប្អូនប្រុសស្រីបាទជួបគ្នាទៀតហើយបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកនិយាយអំពីរឿងអឺធ្វើពូជការធ្វើពូជការដូមេដូស្ដាច់អីអស់ហ្នឹងបាទអញ្ចឹងហើយសម្រាប់បាទបងប្អូនដែលមានចម្ងល់បាទមានសំណួរអំពីប្រធានបទដែលខ្ញុំបានធ្វើនេះគឺបងប្អូនអាចជួយចូលរួមបានហើយបាទអាច comment នៅក្រោមវីដេអូហ្នឹង បាទសម្រាប់អ្នកចាស់ក៏ដោយអ្នកថ្មីក៏ដោយអ្នកដែលធ្វើឲ្យបងប្អូនមានសំណួរមានចង្អល់ហ្នឹងគឺខ្ញុំមានពេលនឹងព្យាយាមនិយាយបាទអឺពីបច្ចេកទេសនៅបានច្រើននៅក្នុងថ្ងៃនេះ បាទអញ្ចឹងអឺសម្រាប់អ្នករៀនហើយក៏អាច បាទសាកសួរបានណាអូខេបាទអញ្ចឹងអឺប្រធានបទយើង គឺតកតងទៅនឹងការចិញ្ចឹមឃុំ បាទជាពិសេសគឺដោយពួកខ្ញុំ គឺខ្ញុំចិញ្ចឹមឃុំនៅ ក្នុងខែវស្សានេះ គឺចិញ្ចឹមនៅផ្ទះបាទហើយអឺផ្នែក ខ្លះនៃឃុំហ្នឹងក៏បានយកទៅខាងអឺអឺតំបន់ផ្សេង បាទទៅជាប់នឹងព្រំប្រទល់វៀតណាមនោះគេហៅតំបន់ប្រៃអាកាសាបាទអញ្ចឹងខ្ញុំសូមសំណួរបាទមានអ្នកស្ទះដល់7 8នាក់ហើយអរគុណច្រើន មានអឺសំឡេង បាទសំឡេងឮយ៉ាងម៉េចដែរបាទសំឡេងបាទសុំសំឡេងសិនមុននឹងចាប់ផ្ដើមបន្តប្រធានបទទៅទៀតអូខេបាទសំឡេងយ៉ាងម៉េចដែរបាទឮត្រែត្រែនេះទេបាទខ្ញុំសារលបង ធ្វើការ live លើកមុន មានសំឡេងត្រែ បាទយើងនិយាយអំពីរឿងអឺបច្ចេកទេស បាទថ្ងៃនេះ បាទអញ្ចឹងសម្រាប់បងប្អូនដែលមានចម្ងល់មានសំណួរបាទអរគុណច្រើន បាទម៉ាសុវតី បាទទីឬក៏តីបាទទីបាទសមាទី បាទបាទអញ្ចឹងសម្រាប់អឺខ្មុំបាទនៅក្នុងរដូវនេះបាទសម្រាប់បងប្អូនយើងដែលគាត់មានចំការវិលជុំ បាទនឹងគឺជាភ័ព្វសំណាងរបស់ពួកគាត់ដោយសារគាត់អាច ដឹកឃុំរបស់គាត់យកទៅដាក់នៅតាមចំការអស់នោះ ហើយគាត់បានផលបាទគាត់មានអឺទឹកឃុំយកមកលក់បាទនៅតែបន្តមានទឹកឃុំយកមកលក់ហើយសម្រាប់តែពួកខ្ញុំមិនអភ័ព្វមិនអីទេបងប្អូនដោយសារតែអឺខ្ញុំអាចដាក់ឃុំនៅផ្ទះហើយមានពេលវេលាច្រើន បាទសម្រាប់ទៅធ្វើរឿងអីផ្សេងផ្សេងហ្នឹងទៅបាទ ធ្វើរឿងក្រៅពីហ្នឹងហើយមានពេលខ្លះក៏មើលថែបាទវាជាប្រចាំយ៉ាងទៅបាទអញ្ចឹងអឺសម្រាប់បងប្អូនដែលគាត់មានចំការក៏គាត់យកវាទៅដាក់នៅចំការសម្រាប់ពួកខ្ញុំខ្ញុំបាទដាក់វានៅផ្ទះហើយក៏ដាក់វានៅអឺសំឡេងច្បាស់ភ្លើងបែកក្រោនកប់ស្រីបាទអរគុណច្រើនអឺ បាទរស្មីបាទរស្មីបាទអញ្ចឹងអឺអឺកាលណាយើងយកទៅឆ្ងាយ បាទវាត្រូវប្រើកម្លាំងបាយកម្លាំងបាយគួរសមដែរបាទត្រូវប្រើគ្នាច្រើនបាទត្រូវប្រើអឺបាទចំណៃហ្នឹងដូចជាមិនច្រើនទេបាទបើសិនជាដូចអ្វីដែលប្អូនខ្ញុំកំពុងធ្វើ បាទគាត់យកទៅខាងស្វាយរៀង បាទអញ្ចឹងនៅខាងស្វាយរៀងគឺមានព្រៃអាកាសាហើយក៏មានព្រៃធម្មជាតិមួយចំនួនដែរហើយដល់អញ្ចឹងទៅគឺយើងប្រើចំណីសពនិមិត្តនឹងតិចបាទអញ្ចឹងគឺគាត់មួយថ្ងៃនេះគាត់យកធុងទៅ បានប្រហែលជា20 30ទៀតហើយដើម្បីយកទៅបំបែកបាទបំបែកធុងបំបែកពូជថែមសម្រាប់ខ្ញុំនៅផ្ទះខ្ញុំធ្វើបាទយឺតសឹមសឹមបាទមិនលឿនទេដោយសារ ទី1តើតើនឹងកតាស្មើបាទស្មើនឹងចៃចំពោះសាក់ឃុំកាលណាវាបាទវាចាប់ផ្ដើមឧទាហរណ៍ថាការឡើងរបស់វាបែបបើសិនជាវាឡើងបែបនេះ បាទជំងឺវាមិនសូវជាធ្វើទុកវាប៉ុន្មានទេប៉ុន្តែបើសិនជាវាឡើងស្បើតបែបនេះបាទឡើងបែបហ្នឹងអាចៃហ្នឹងក៏វាកើតលឿនស្មើក៏វាកើតលឿនអញ្ចឹងវាធ្វើទុកខ្លាំងអញ្ចឹងយើងត្រូវប្រើថ្នាំហ្នឹងឲ្យបានច្រើនអាសាឆៃឲ្យបានឲ្យបានជាប្រចាំ បាទហ្នឹងអញ្ចឹងណាបាទអញ្ចឹងហើយអឺអឺក្នុងការមើលថែខ្មុំនេះ បាទគឺអាសាអាសាមែនតែនបាទបើសិនជាវាខ្លាំងយើងយកវាទៅដាក់នៅតាមចំការអីអាហ្នឹងយើងមួយអាទិត្យយើងទៅឆែកម្ដងហើយនៅពេលណាដែលឆែកគឺយើងឆែកមើលអំពី ថាតើយើងប្រមូលផលនៅពេលណា បាទប៉ុន្តែបើសិនជាពេលដែលយើងពំធ្វើពូជអាហ្នឹងត្រូវឆែកជាប្រចាំ បាទ2ថ្ងៃ3ថ្ងៃដាក់ចំណីឲ្យមួយថ្ងៃថ្ងៃទី2បាទអាចថ្ងៃទី2នឹងឆែកមើលបាទថ្ងៃទី3ហើយនឹងថែមទឹកស្ករថែមចំណីទៅតាមធុងណាដែលវាខ្វះបាទអញ្ចឹងយើងត្រូវដាក់វាជាប្រចាំហើយបើសិនជាការដាក់ចំណីនឹងខ្សឹកខ្សោយមិនគ្រប់គ្រាន់ទេ បាទខ្មុំក៏ចាប់ផ្ដើមខ្សោយធ្លាក់ពងហើយជំងឺចៃជំងឺស្មើ បាទពពួកប៉ារ៉ាស៊ីតអស់នេះ ក៏វានឹងចាប់ផ្ដើមតោងឡើងបាទហើយធ្វើបាបខ្មុំបាទខ្លាំងមែនតែនបាទអញ្ចឹងអឺនៅរដូវនេះគឺជារដូវដែលយើង ធ្វើពូជបាទសម្រាប់ពួកខ្ញុំដោយយើងចាប់ផ្ដើមរៀបចំត្រៀមធ្វើពូជឲ្យបានច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបានដោយពួកយើងនឹងអឺសង្ឃឹមថានៅក្នុងរដូវកាលថ្មីនោះ គឺយើងនឹងមានទឹកក្រមទឹកខ្មុំបាទទឹកខ្មុំលក់គ្រប់គ្រាន់ក្នុងមួយឆ្នាំ បាទដោយសារឆ្នាំនេះទឹកខ្មុំលក់មិនគ្រាន់ទេដោយសារតែលក់បានតែ2 3ខែគឺអស់ទឹកខ្មុំលក់បាទចឹងហើយក៏មានដៃគូដែលចិញ្ចឹមឃុំដូចគ្នាហ្នឹងក៏ខ្ចីពីពួកគាត់ បាទដូចតែខ្ចីទៅចោះបាទជួយលក់ពួកគាត់ឲ្យខ្លះចឹងទៅបាទអញ្ចឹងហើយឆ្នាំក្រោយខ្ញុំក៏ប្រឹងផលិតហើយក៏សង្ឃឹមថាដៃគូដែលគាត់ កំពុងតែធ្វើហ្នឹងក៏ធ្វើកាន់តែល្អហើយក៏ពួកយើងជួយគ្នានៅពេលខាងមុខទៀតបាទអញ្ចឹងការចិញ្ចឹមឃ្មុំនេះ គឺវាពឹងអាស្រ័យទៅលើ គ្នាទៅវិញទៅមកបាទយើងជួយគេគេក៏ជួយយើងវិញដែរបាទតែបើយើងធ្វើឲ្យគេឈឺចាប់បាទគេប្រហែលជាលែងនឹងជួយយើងទៀតហើយបាទអញ្ចឹងមុខរបរអីក៏ដោយបាទមិនថាចិញ្ចឹមឃ្មុំទេកាលណាបើយើងធ្វើឲ្យគេមានអនុស្សាវរីយ៍ល្អៗមួយយើង បាទយើងក៏ចេះតែមានតំណែងតំណងល្អជាមួយគេបាទអូខេបាទអញ្ចឹងយើងនិយាយអំពីរឿងសัตว์ខ្មុំរបស់យើងវិញ បាទគឺអឺជំងឺដែលរារាំងប្រឆាំងអឺខ្មុំយើងបាទមិនឲ្យវារីចម្រើននៅក្នុងរដូវនេះ គឺដោយដែលខ្ញុំបានជម្រាបអំពីអឺទីហោនៃខ្មុំខ្ញុំអញ្ចឹងបាទវាមានជំងឺចៃជំងឺសម្ើ បាទក្រៅពីហ្នឹងអាជំងឺកូនងាប់ក្នុងសម្បុកកូនអីនេះគូលែងមានហើយបាទក្នុងឆ្នាំរយៈពេលប្រហែលជា2ឆ្នាំមកនេះបាទខ្ញុំមិនជួបប្រហែលជាជួបប្រហែលជាមួយធុងពីរធុងអីទេបាទវាមិនដូចឆ្នាំទី1ទេណាបាទឆ្នាំទី1គឺខ្ញុំទិញពូជហ្នឹងមកច្រើនបញ្ចូលពូជហ្នឹងមកច្រើនហើយចឹងទៅមិនដឹងមកពីខាងណាខាងអីខ្លះបាទពូជហ្នឹងគឺវាមានបញ្ហា មានជំងឺកូនងាប់ក្នុងសម្បុក បាទសម្មើនឹងដូចជាអត់វាមាននៅក្នុងឆ្នាំទី2បាទឆ្នាំទី1ដល់ជួបក៏មិនដឹងប្រហែលជាសម្មើក៏មិនដឹងពីព្រោះអីថ្មីណាបាទអញ្ចឹងបើជួបក៏មិនដឹងដែរប្រហែលប្រហែលជាប្រហែលជាមិនដឹងឯងបងប្អូនសាកទៅមើលវីដេអូទី1ទី2ទី3តាំងពីដើមឆ្នាំប្រហែលជា3 4ឆ្នាំ4 5ឆ្នាំមុនណាអញ្ចឹងអឺទើបតែដឹងប្រហែលជាឆ្នាំទី2ទេបាទ ចឹងការចែកឃុំនេះគឺចាប់ផ្ដើមដឹងនៅឆ្នាំទី2ទី3ទី4នេះដឹងមកបាទពេលដឹងមកក៏អាចទៅមុខទៅបើសិនជាអត់ដឹងនៅពេលនោះប្រហែលជា Alex Sol នៅពេលនោះហើយបាទខ្មុំដែលខ្ញុំបានទិញពីគេកាលនោះដូចជា70 80ធុងមកវាមានអាខ្លះហ្នឹងមានកូនអាខ្លះអត់កូននៅក្នុងខ្មុំហ្នឹងហើយយើងទិញអត់ដឹងថាខ្មុំខ្លាំងខ្មុំខ្សោយទេបាទចេះតែទិញមកហើយអឺខ្មុំនោះទៀតខ្សោយក៏វាមាន ជំងឺដូចដែលខ្ញុំប្រាប់បងប្អូនអញ្ចឹង មានចៃមានស្មៅមានកូនងាប់ក្នុងសំបុកបាទជំងឺចៃស្មៅនេះអាហ្នឹងវាតាក់ទងទៅនឹងអនាម័យបាទបើសិនជាចៃចៃវរៈអមាយពពុះប្រភេទគេហៅឃុំអឺរ៉ុបដែលមានដូចរបៀបដូចក្តាមខ្មៅខ្មៅដែលរោមលើលើឃុំហ្នឹងអាហ្នឹងវាមានជាធម្មតា វាតាក់ទងទៅនឹងឃុំនៅពេលណាដែលវាហើទៅវាទៅដល់ចំណី បាទវាអាចតោងឡើងលើឃុំមកហើយវាក៏មកនៅតាមឃុំបាទនៅពេលដែលវាមកដល់សំបុកវាក៏ចាប់ផ្ដើមបាទចុះទៅនៅក្នុងអឺ cell របស់ឃុំហ្នឹងអញ្ចឹងក៏វាបង្កើតកូនកើតចៅមានន័យថាវាមិនចាំបាច់អឺត្រូវការញីឈ្មោលទេពីព្រោះខ្លួនរបស់វាហ្នឹងគេវាវាវាមានញីផងឈ្មោលផងបាទវាពងទៅវាអាចពងទៅឈ្មោលមួយទៅញីក្រោយមកពងញីញីបាទអញ្ចឹងអឺ អឺអឺវាវិវត្តលឿននៅក្នុងសម្បុកហ្នឹងបាទវាវិវត្តលឿនហ្នឹងនៅ ពេលណាដែលឃុំចាប់ផ្ដើមចុះខ្សោយវាវិវត្តលឿនមែនតើនៅ ពេលណាដែលឃុំចាប់ផ្ដើមខ្លាំងវាក៏វាងយឺតបាទការដែលវាធ្វើគឺវាធ្វើសកម្មភាពកាន់តែយឺតបាទអញ្ចឹងឃុំកាលណាវាខ្សោយគឺវាតែងតែមានរឿងច្រើនបាទរឿងច្រើន ដែលធ្វើឲ្យវាអឺ វាអត់រីចម្រើនទៅមុខណាបាទប៉ុន្តែដល់ពេលដែលវាខ្លាំងអាស័យក៏ខ្លាំងក៏ល្អដែរតែដល់វាអ្វីដែលវាខ្សោយហើយវាចាប់ដើមនឹងមានរឿងជាច្រើនទៅកើតទៅលើវា បាទហើយចឹងហើយបានកតាដែលយើងត្រូវការធ្វើបាទនៅក្នុងរដូវនេះ បាទទី1គឺតកតងទៅនឹងបង្កង បាទចឹងបងប្អូនត្រូវឆែកមើលបង្កងបើសិនជាវាខ្មៅយើងហិតទៅធុំក្លិនណាមិនមែនក្អូបទេហិតទៅធុំក្លិននៅខ្មិចខ្មិចខ្មិចខ្មិច មានន័យថាបកោហ្នឹងវាអស់អាយុត្រូវប្រើហើយហើយខ្ញុំនឹងធ្វើវីដេអូនៅថ្ងៃស្អែកឬក៏ខាងស្អែកខ្ញុំខ្ញុំផាបង្ហាញអំពីបកោដែលចាស់បាទដើម្បីទុកទៅពេលខ្លះក៏ទុកបង្ហាញធ្វើមេរៀនរបស់បងប្អូនបានឃើញដែរណាហើយកុំឲ្យបងប្អូនស្ដាយអំពីបកងដែលយើងត្រូវបោះចោលពីឆ្នាំមុនមកអញ្ចឹងយើង ប្រើតែមួយឆ្នាំមួយឆ្នាំទៅបានហើយអញ្ចឹងបើសិនជាវាមានជំងឺអស់ហ្នឹងហើយគឺយើងត្រូវតែដកវាចោលបាទហើយបកងទី1ខ្មៅ បាទទី2គឺតកតនឹងមេចាស់បាទគឺមេចាស់កាលណាមេវាមេចាស់ខ្លះវានៅពងល្អយើងទុកវាមេណាដែលពងមិនសូវល្អជួនកាលមេថ្មីក៏ពងអត់សូវល្អដែរមិនមែនដោយសារមេថ្មីគឺវាពងល្អទេអញ្ចឹងគឺអាស្រ័យទៅលើតកតងអាស្រ័យទៅលើការឆែកទៅលើការពិនិត្យរបស់វាជាប្រចាំបាទអញ្ចឹងណាអញ្ចឹងបើសិនជាយើងមើលវាទៅវាមិនរីកចម្រើនទេវាពងចាស់ចាស់ចាស់ចាស់ចាស់ចាស់ បាទវាពងអត់អឺអត់ល្អទេវាអត់គ្រប់គ្រាន់ទេបាទវាពងរេះបន្តិចម្ដងបន្តិចអញ្ចឹងក៏យើងគិតថាមេនឹងវាអត់ល្អអញ្ចឹងពាក្យតាក់តងមេអត់ល្អហ្នឹងគឺវាមានមេចាស់ហើយអឺបើសិនជាវាមេថ្មីមេថ្មីក៏វាអាចខ្សោយសមត្ថភាពនៅដោយប្រការណាមួយណាអញ្ចឹងទោះបីបើវាថ្មីក៏មិនមែនប៉ុន្តែក៏មានករណីខ្លះតើវាអាចអត់ល្អដែរអញ្ចឹងក្នុងរយៈពេល10ធុងបើសិនជាបានតែ7 8ធុង 7ធុងល្អហ្នឹងមានន័យថា7ធុងជោគជ័យមានថាគ្រាន់បើហើយបាទហើយអឺពី3ធុងទៀតខូចអាហ្នឹងមិនអីទេបាទវាខូចចុះបាទប៉ុន្តែយើងត្រូវតាមមើលមែនតើបើសិនជាវាខូចយើងបង្រួមឬក៏យើងដាក់មេថ្មីចំនួនភ្លាមភ្លាមបើសិនជាយើងមិនចំនួនភ្លាមភ្លាមទេអាទូ ថ្មីដែលយើងប្របែកហ្នឹងនៅក្នុងរយៈពេលតែប្រហែលអាទិត្យទេ វានឹងចាប់ផ្ដើមកើតនៅកម្មករពងបាទអញ្ចឹងកម្មករពងគឺ វាពងមកវាកាលណាវាវាបាត់មេនៅ ក្នុងរយៈពេលធម្មអាទិត្យវានឹងចាប់ផ្ដើមផុសទឹកអា geliquin ហ្នឹងបាទបើទឹក geliquin នៅក្នុងអឺនៅក្នុង cell ហ្នឹងបាទយកមកបើឲ្យហើយបន្តមកវាក៏ចាប់ផ្ដើមអាចពងបានវាពពោះហើយវាអាចពងបានហើយបាទអញ្ចឹងខ្មុំដែលពងមកនេះកើតទៅជាខ្មុំឈ្មោលទាំងអស់វាអត់មានកើតទៅជាខ្មុំកម្មករញីទេ បាទហើយអញ្ចឹងពេលណាដែលវាកើត ទៅជាកម្មករ ញីអឺវាកើតនៅ កម្មកញីដែលដែលចាប់ផ្ដើមពងហ្នឹងវាកើត អារោគហ្នឹងបាទរោគចង់ពងនៅខ្លួនឯងកើតស្ដេចខ្លួនឯងហ្នឹងគឺយើងត្រូវតាលាស់បកងវាចោលបាទលាស់វាចោលឆ្ងាយទៅប្រហែលជា4 10ម៉ែត្រទៅ20ម៉ែត្រក៏បានដែរបាទរាល់កម្មកញីណាដែលវាពងវានឹងធ្ងន់ពោះវាហើមកមិនរួចទេវាធ្លាក់ងាប់នៅក្នុងទៅ បាទទៅតាមយថាកម្មរបស់វាហើយ នៅពេលណាដែលវាអឺហើមករួចគឺសុទ្ធតែឃុំកម្មករដែលអត់ពងបាទអញ្ចឹងយើងក៏ដាក់បង្កូននឹងដដែលទៅក៏បានយើងឬក៏យើងឲ្យលាស់ថែមទៀតយើងឲ្យលាស់ធ្វើឲ្យកូនដែលកម្មករពងនៅក្នុងសែលហ្នឹងឲ្យលាស់វាចោលអស់ទៅបាទយើងយកមកដាក់នៅក្នុងទូហើយយើងរកមេចាស់មកដាក់បាទយើងរកមើលនៅក្នុងកាយស្ថានរបស់យើងហ្នឹងយើងរកមេណាដែលចាស់ជាងគេបាទយកវាមកដាក់ហ្នឹងមកហើយយកមេចាស់ហ្នឹងយើងយកទៅចាក់នៅចាក់ អឺយើងដាក់បកងចិញ្ចឹមកូនតង្កើដែលផងកើតទៅជាស្ដេចណាបាទទីទៀតខ្ញុំនឹងនិយាយអំពីរឿងការធ្វើស្ដេចហ្នឹងឯងអញ្ចឹងអឺអឺនេះគឺដោះស្រាយនៅកម្មកពងហើយមេដែលចាស់ហ្នឹងបាទចាស់ដូចដែលខ្ញុំបានជម្រាបបងប្អូនអញ្ចឹងកាលណាមេដែលចាស់គឺយើងធ្វើមេថ្មីហើយនៅពេលវាចាប់ដើមពងចាំយើងជំនួសបាទយើងយកវាទៅដាក់ជំនួសនៅកន្លែងអឺទូណាដែលមានមេចាស់បាទអញ្ចឹងណា ហើយមេចាស់ដូចខ្ញុំជម្រាបអញ្ចឹងគឺមេចាស់វាតកតងទៅនឹងថាតើមេចាស់ហ្នឹងវាប៉ងអត់បាទឬក៏វាប៉ងថតថាមាន7 3ប្រកងវាប៉ងតែ2 3ប្រកង3 4ប្រកងអីទៅគឺយើងអាចសម្គាល់បានថាមេហ្នឹងគឺវាចាស់ហើយហើយមួយយ៉ាងទៀតគឺយើងសម្គាល់ទៅលើបង្កងបាទបង្កងដែលយើងលើកមកវានៅផ្នែកខាងលើនេះវាមានពងឈ្មោលបាទកាលណាវាមានពងឈ្មោលគឺយើងដឹងហើយទោះបីមេថ្មីក៏ដោយបងប្អូនបើសិនជាវាឡើងពងឈ្មោលហើយ អានេះគឺសិតតែបញ្ហាហើយបាទពីព្រោះវាចាប់ដើមខ្សោយហើយហើយបើសិនជាមេនឹងវាល្អគឺវាពងនៅ ខាងជាជានៃចុងចុងផ្លិតបាទវាមិនពងនៅលើកន្លែងក្បាលទឹកណាបាទកាលវាពងនៅលើកន្លែងក្បាលទឹកហើយអាហ្នឹងគឺយើងសម្គាល់ថាមេហ្នឹងវាចាប់ដើមខ្សោយហើយបាទអញ្ចឹងយើងត្រូវចាប់ដើមចាត់វិធានការវាហើយហើយដើម្បីសម្អាតសម្អាតចៃហ្នឹងគឺមានវិធីសាស្ត្រក្នុងការប្រើគឺយើងប្រើការចៃ បាទកើតដែលមានពណ៌លឿងហ្នឹងបាទប្រទេសប្រទេសហ្នឹងបាទយើងបោសសម្អាតទូលាងសម្អាតទូទៅដូរបកងចាស់ចោលដាក់បកងថ្មីទៅហើយដាក់កាតដាក់អីទៅបាទហើយបន្ទាប់មកបើសិនជាមិនទៅមុខទៀតយើងដូរមេចោលទៅបាទដូរមេពីព្រោះវាតកតនឹងមេដែរពេលខ្លះកាលណាមេចាស់វាផលិតបាទវាវាបង្កើតកូនបង្កើតចៅនឹងវាយឺត អញ្ចឹងទៅវាអត់ឈ្នះពពួកជំងឺអស់ហ្នឹងអញ្ចឹងអាអាក្រោយវាកើតមកអត់តាន់ វាធ្វើឲ្យខ្មុំមុខនោះវាចេះតែងាប់ទៅងាប់ទៅ ហើយវាខ្សោយទៅខ្សោយទៅបាទហើយបន្ទាប់មកយើងតាក់ទងនឹងមេថ្មីមេថ្មីវាមានកត្តាជាច្រើនដែលធ្វើឲ្យវានឹងអត់ល្អបាទវាអត់ល្អវាអាចទីមួយតាក់ទងនឹងអាកាសធាតុវាអាចក្តៅខ្លាំងវាអាចមេឃភ្លៀងខ្លាំងពេលណាដែលវាទៅហប់បន្តពូជជួនកាលវាបន្តពូជអត់គ្រប់គ្រប់គ្រាន់ ចឹងហើយដែលធ្វើឲ្យវាมันអាចនឹងអឺបកើតបកើតបាទពងបានច្រើនអញ្ចឹងវាពងក្នុងរយៈពេលខ្លីណាមួយហើយបន្ទាប់មកវាក៏អសកម្ម វាក៏ពងដែរប៉ុន្តែគ្រាន់ថាវាអត់សូវល្អបាទអញ្ចឹងក៏យើងនឹងដូរវាដែរបាទបាទអ្នកស្មីគេសួរថានៅពេលដែលយកឃុំទៅដាក់ប្រៃគេថាឆ្កឹះកូនឈ្មោលពីព្រោះវានាំស្ដាច់រត់ បាទអត់អត់ទេបាទអត់ទេអត់ទេបាទចំពោះអឺខ្មុំវាតកតងទៅនឹងការរត់មិនរត់នោះវាមាន3 4ហេតុផលហេតុផល ទី1កាលណាយើងយកទៅដាក់ប្រៃបើសិនជា វាចាប់ដើមសម្បូរចំណីខ្លាំងកម្មករនឹងចាប់ដើមធ្វើទុកស្ដាច់នឹងបាទអញ្ចឹងពេលណាវាធ្វើទុកស្ដាច់គឺវានឹងអាចធ្វើវាវានឹងធ្វើ queen cell បាទដើម្បីរត់ បាទពីព្រោះគេធ្វើទុកឲ្យវាត្រូវរត់ដែរបាទគេហៅធ្វើអបគមបាទទី1ទី2ករណីទី2តកតោនឹងចំណៃ បើសិនជា ចំណៃដូចជាលំអងវាខ្វះកន្លែងដែលឧទាហរណ៍ថាវាមាន10ប្រកងសម្រាប់លំអងឡើង3ប្រកង4ប្រកងណាប្រកងដែលគៀកជាប់ទៅនឹងទូ គឺជាប្រកងលំអងដែលវា ផ្ទុកលំអងអញ្ចឹង ក្នុងឃុំអាទូវាមាន8ប្រកងមិនអញ្ចឹងអញ្ចឹងវាមានបើសិនជាយើងដាក់8ប្រកងវាមានចន្លោះមិនអញ្ចឹងឯង បាទចន្លោះចហោចហោមួយខាងអញ្ចឹងមួយខាងទៀតគៀកនឹងទូ បាទអញ្ចឹង ជាធម្មតារចនាសម្ព័ន្ធរបស់សត្វឃ្មុំ អាគៀកទៅនឹងទូអាគៀកទៅនឹងជញ្ជាំងហ្នឹងអាហ្នឹងគឺបកងទី1ហ្នឹងគឺផ្លិតផ្លិតទី1ហ្នឹងគឺភាកច្រើនគឺអឺលំអងបកលំអងឬក៏បកនៃវាបកាត់ B bread យើងរាប់ពីនោះមកមាន1 2 3បើសិនជាវាចាប់ផ្ដើម3យើងមើលទៅឃើញ2ឬក៏3ហើយលំអង9 9ផ្លិតហ្នឹងហើយ គឺយើងអាចសម្គាល់បានថានៅក្នុងតំបន់ហ្នឹងគឺសម្បូរទៅដោយលំអងអញ្ចឹងកាលណាលំអងច្រើនវាចាប់ផ្ដើមបង្កើតកូនក៏គាត់តែច្រើនដែរបាទឲ្យតម្លងច្រើនដល់បន្ទាប់មកផ្លិតអាទី4នេះមកផ្លិតទី4នេះគឺកូនទី5កូនទី6កូនបាទទី7កូនទី8នេះចុងជាងគេនេះគឺក្បាលទឹកបើសិនជាវាមានក្បាលទឹកច្រើន គឺវាប្រមូលមកដាក់នៅខាងចុងហ្នឹងឯងអាកន្លែងក្បែរចំហហ្នឹងបងប្អូនលើកមកវាច្រើនគឺឃើញទឹកហើយបាទអញ្ចឹង កាលណាបើសិនជាវាចង្អៀតចង្អៀតរកកន្លែងដាក់លំអងអត់បានផ្ទុកលំអងនឹងអត់គ្រប់គ្រាន់ទេក៏វាអាចធ្វើ swarm cell រត់ដែរទី1ទី2បើសិនជាវាកូនណែនទូក្តៅខ្លាំងបាទក្នុងសេតនភាពនៅក្នុងនោះវាឡើង វាចង្អៀតណែនណែនតាំតាប់ក៏វាធ្វើឲ្យមូលហេតុដែលវាហើដែរបាទមូលហេតុទី3ណាមូលហេតុទី4ទឹកកាលណាវាដាក់ទឹកណែនទឹកឡើងលើកំបោបណែនណែនគ្រប់កន្លែងទាំងអស់ក៏វាហើដែរ អញ្ចឹងវាមាន4 5ករណីនឹងឯងដែលធ្វើឲ្យខ្មុំហើហើយចំពោះកូនឈ្មោលបើវាធ្វើបើសិនជាវាធ្វើច្រើនអាហ្នឹងមានន័យថាវាតកតងទៅនឹងកតាដែលខ្ញុំបានរៀបរាប់មិញហ្នឹងបាទទីមួយគឺមេខ្សោយយើងមើលទៅមេបើសិនជាពងសក់សោះហើយចាប់ផ្ដើមមើលទៅតាមសួរវាធ្វើឈ្មោលបាទឈ្មោលដូចខ្ញុំថាវាអាចធ្វើនៅខាងលើបាទវាខាងលើ ហើយវានឹងចាប់ផ្ដើមហើបាទបាទវាមិនមែនតកតងនឹងឈ្មោលគឺតកតងនឹងមេនឹងខ្សោយបាទទី1 ហើយឈ្មោលវាមិនមែននាំនាំស្ដាច់នឹងរត់ទេ បាទឈ្មោលវាមិនមែនជាវាមិនមែនជាអ្នកនាំស្ដាច់វាមិនមែននាំស្ដាច់ទៅប្រកាត់ពូជណាវាអឺវាវាមិនមែនមេមេឈ្មោលមានត្រូវថាមានត្រូវពេលទៅប្រកាត់ពូជទៀតពីព្រោះអីវាប្រកាត់ពូជតែម្ដងទេបាទក្នុងមួយជីវិតរបស់វាមេវាប្រកាត់ពូជតែម្ដងទេបាទអញ្ចឹងពេលដែលវាហើរទៅអាឈ្មោលនឹងមិនអាចហើរទៅតាមមេនឹងទេ បាទវានឹងកម្រនឹងហៅទៅតាមមេហ្នឹងណាវាច្រើនតែនៅនឹងទូថ្មីហ្នឹងបាទដើម្បីបង្កាត់ពូជជាមួយនឹងមេថ្មី ភាគច្រើន នៅ swarm គឺសឹងតែ80បាទ70% 80ទៅ90%បាទវា គឺមេចាស់វាហើចេញដោយសារមូលហេតុទី1វាខ្សោយសមត្ថភាពបាទទី2បាទវាទី2គឺអឺដោយសារតែអឺសបុកនឹងចម្បាំចង្អៀត បាទចង្អៀតវាទៅវារកកន្លែងពងបានវាអាចហើរដែរមានពីរហ្នឹងបើសិនជាមេនឹងនៅខ្លាំងគឺវាអត់ហើរទេមេថ្មីហើរវាអាចនឹងធ្វើមេថ្មីហើយមេថ្មីហើរបាទអញ្ចឹងណាបាទអញ្ចឹងអឺភាកភាកតិចភាកតិចណាដែលមេចាស់នៅ ក្នុងសម្បុកបាទបើសិនជាមេនឹងខ្លាំងគឺវានៅហើយប៉ុន្តែបើមេនឹងខ្សោយគឺមេនឹងរត់ហើយបាទអញ្ចឹងវាមាន5ករណីដែលខ្ញុំបានជម្រាបអញ្ចឹងគឺมันតាក់តងនឹងឈ្មោះទេ បាទបើសិនជាពេលរដូវធ្វើពូជនេះបើសិនជាយើងមានឈ្មោះកាន់តែច្រើនគឺកាន់តែល្អបាទឈ្មោះកាន់តែច្រើនគឺកាន់តែល្អហើយសម្រាប់បងប្អូនខ្លះគាត់ជាកូនឈ្មោះចោលបាទគាត់ឃើញកូនឈ្មោះគាត់ថាឈ្មោះនឹងវាស៊ីទឹកច្រើនខ្ញុំជម្រាបបងប្អូន ថាសត្វខ្មុំគឺវាដឹងណាស់បាទសត្វខ្មុំសត្វខ្មុំគឺវាដឹងជាងមនុស្សច្រើនណាស់បាទពីព្រោះអីអានេះតាមខ្ញុំគិតទេណាបាទបើសិនជាបងប្អូនទៅរៀនបច្ចេកទេសគេផ្សេងហ្នឹងខ្ញុំមិនដឹងទេពីព្រោះ ការស្រាវជ្រាវតាមសង្កេតមើលវាខុសគ្នាសម្រាប់ខ្ញុំខ្ញុំមើលទៅថាបើសិនជារដូវអត្តខាត់រដូវដែលខ្វះចំណីឃុំកម្មករញីគឺនឹងដេញឃុំកម្មករឈ្មោលនឹងដោយខ្លួនឯងបាទពេលដែលយើងដែលវាដែលវាដឹងថាកន្លែងវាខ្វះចំណីហើយគឺវាដេញឈ្មោលហ្នឹងឯងវាដេញខំហើយវា ខែហ្នឹងឯងទៅពេលដែលវាបន្តពូជហើយទូខ្លះវាដេញឈ្មោលហើយបងប្អូនចាំមើលវាចាប់ដើមខំស្លាប់ខំអីអាឈ្មោលហ្នឹងឲ្យវាហើហើយ ហើយឈ្មោះក៏វាងាប់ទៅកាលណាវាអាចដាច់អាហារវាវាងាប់ទៅបាទចំណែកឯរឿងដែលយើងគិតថាអឺខ្មុំនៅ អាឈ្មោះនឹងនៅ ក្នុងសម្បុកហើយវាធ្វើឲ្យខាតចំណីខាតអីច្រើនខ្ញុំគិតថាហ្នឹងគឺការគិតបែបហ្នឹងខ្ញុំខ្ញុំមិនមិនគិតថាត្រឹមត្រូវទេបាទពីព្រោះបើសិនជាខែហ្នឹងយើងមានឈ្មោះកាន់តែច្រើនគឺយើងមានឱកាសក្នុងការធ្វើស្ដេចកាន់តែល្អពីព្រោះ កត្តាមួយក្នុងចំណោមនៃការធ្វើស្ដេចបានជោគជ័យគឺមានឈ្មោះច្រើនបាទអញ្ចឹងទី1គឺវាតកតងកត្តាអាកាសធាតុបើសិនជាវាភ្លៀងជាប់អញ្ចឹងទៅវាមិនអាចបញ្ចេញបន្តពូជបានមេនឹងដែលចេញទៅបន្តពូជនឹងវាអត់ជោគជ័យក៏វាពងមិនបានច្រើនដែរទី2តកតងនឹងចំណីកាលណាយើងគុតផ្គង់វាអត់ដល់ឬក៏ចំណីក្នុងធម្មជាតិអត់គ្រប់គ្រាន់ទៀតអាហ្នឹងក៏វាពងអត់ប្រកាដែរបាទហើយទី3តកតងនឹងឈ្មោលបើសិនជាឈ្មោលនឹងអត់គ្រប់គ្រាន់ក៏វាអត់ល្អដែរឃើញទេ បាទ3ករណីហ្នឹង1 2 3ហ្នឹងបាទអញ្ចឹងអឺហើយកតាខែតមអញ្ចឹងយើងមើលដូចដែលខ្ញុំបាទជំរាបបងប្អូនតកតងជំងឺចៃស្មើហ្នឹងបើសិនជាបងប្អូនមើលវាមកគ្រប់ចុងជ្រោយបាទចៃវាស៊ីស្មើវាស៊ីក៏វាធ្វើឲ្យស្ដាច់ហ្នឹងវាអត់ល្អជាងការអាយពីការវាយើងមើលអត់ដឹងបាទតកតងរឿងហ្នឹងឬតកតងរឿងអនាម័យបាទអញ្ចឹងស្លាប់មកវិញរឿងថាខ្មុំឈ្មោលនាំស្ដាច់រត់មិនមានទេបាទករណីបែបហ្នឹងនៅរឿងចំពោះសាក់ខ្មុំណាបាទ បាទអញ្ចឹងពេលណាដែលខ្សាច់ស្ដាច់ខ្សោយពេលពេលដែលយើងអឺពេលដែលខ្ញុំបង្រៀនបងប្អូនខ្ញុំប្រាប់អំពីការធ្វើឲ្យស្គមស្វមហ្នឹងអាហ្នឹងគឺជារឿងសំខាន់បាទយើងតាមដានមើលវា3ថ្ងៃ4ថ្ងៃយើងតាមដានមើលវាម្ដង3ថ្ងៃ2ថ្ងៃ3ថ្ងៃយើងមើលម្ដងពេលណាដែលយើងចាប់ផ្ដើមណែនធុងហើយចង់ស្វមហើយអាហ្នឹងគឺយើងត្រូវតែចាប់ផ្ដើមសេរីបំបាយធុងហើយបាទហ្នឹងអញ្ចឹងណា បាទអញ្ចឹងអឺតកតងរឿងធ្វើស្ដាច់ក៏ដូចគ្នា បាទឥឡូវយើងនិយាយដល់ការធ្វើស្ដាច់ធ្វើពូជណាបាទអឺការធ្វើពូជគឺវាមានពីរប្រភេទបាទមានធុងយើងត្រូវជ្រើសរើសធុងពីរប្រភេទបាទធុងទី1គឺជាធុងដែលយើងត្រូវយកតកើមកបាទយកតកើមកអញ្ចឹងធុងហ្នឹងមានន័យថាយើងអាចដកស្ដាច់ដល់អីទេ គឺយើងជ្រើសរើសធុងណាដែលល្អជាងគេពូជណា ដែលល្អជាងគេនៅក្នុងកន្លែងដែលយើងចាំបើស្គាល់ថាយើងមាន5ធុង បន្ទាប់យើងត្រូវជ្រើសរើសធុងណាមួយដែលវាល្អជាងគេយើងមើលទៅលើមេឬស្ដាច់វាពងវាពងល្អពង3 4 5ប្រកងអញ្ចឹងទៅហើយអឺពងនឹងវាអត់មានចន្លោះបាទហ្នឹងមានថានៅខ្លាំងអីចឹងមើលទៅលើស្ដាច់នឹងដែរយើងមើលសភាពរបស់វាដែរបាទការធ្វើទឹកវាយ៉ាងម៉េចបាទវាកាយឬអត់បាទហើយវាធន់ជំងឺអត់មានជំងឺមានអីអត់បាទអញ្ចឹងពេលដែលយើងចាប់ផ្ដើមឆ្កឹះ យើងចាប់ដើមយកតកើនឹងមកយើងមើលដែរចំការវាអាច មានជំងឺចៃជំងឺសម្បើមយើងកឹះមកយើងចំប៉ះអាពងចៃពងសម្បើមហ្នឹងមកនៅ ក្នុង Queen Cup ដែលយើងចកឹះហ្នឹងអាហ្នឹងសិតតែបញ្ហាបាទសួស្ដីបងរតនគិរីបាទសួស្ដីអញ្ចឹងមុននឹងចាប់ដើមជ្រើសរើសទូក៏យើង ជ្រើសរើសទៅលើពូជឃុំហ្នឹងបាទអញ្ចឹងឈ្មោះតែពូជឃុំវាមិនដូចគ្នាទាំងអស់ទេ បាទក្នុងចំណោម5ធុងឬក៏6ធុងដែលបងប្អូនមានហ្នឹងអញ្ចឹងយើងជ្រើសរើសយកដង្កូវណាដែលល្អជាងគេយើងដង្កូវពីទូណាដែលខ្មុំហ្នឹងវាល្អជាងគេល្អជាងគេបំផុត បាទនៅក្នុងកន្លែងយើងដើម្បីយើងជ្រើសវាមកធ្វើពូជមិនមែនអឺយើងជ្រើសយកទូណា ដែលវាស្វមវាអត់ល្អអាហ្នឹងអត់ល្អអាហ្នឹងអត់ល្អមិនយកទេមេហ្នឹងវាខ្សោយហើយបាទយើងយើងមិនយកទេប៉ុន្តែបើសិនជាយើងមានមកទូយើងធ្វើឲ្យវាស្វមដើម្បីបង្បែកធុងអាហ្នឹងផ្សេង តែបើសិនជាវាមានជំរើសឧទាហរណ៍ថា ក្នុងមួយ5 6ទូហ្នឹងស្រាប់តែមានមួយវាចង់ swarm យ៉ាងម៉េចអាមេអញ្ចឹងអាស្ដាច់អញ្ចឹងមិនបាច់ទុកវាទេបងប្អូនបាច់យកវាទេបើថតថាវាមាន5 6ប្រកង7ប្រកងស្រាប់វា swarm អាហ្នឹងមិនបាច់ទុកទេពីព្រោះបើសិនជាយើងមានស្ដាច់ប្រភេទហ្នឹងមកទៀតអាហ្នឹងវា swarm ដូចគ្នាវាចាប់ដើមខ្សោយហើយខ្ញុំកណាចាប់ដើម swarm នៅពេលណាដែលវា មាន7 8ប្រកងមានន័យថាវាខ្សោយហើយមេនៅវាខ្សោយហើយបានវា swarm មែនទេ បើយើងយកវាមកធ្វើមេទៀតវាយើងយកមកតំណទៀតយកមកធ្វើមេទៀតអាហ្នឹងកាន់តែខ្សោយជាងទៀតហើយបើសិនជាធរថាវា7 8បកងស្វមអាលើកក្រោយតែ5 6បកងក៏វាស្វមដែរអាហ្នឹងអញ្ចឹងណាចឹងពេលដែលយើងជ្រើសរើសយើងត្រូវជ្រើសរើសណាអាណាដែលវាល្អជាងគេ មាន10ប្រកង ហើយវាអាចចង់ស្វមទៀតបាទវានៅតែប្រឹងធ្វើកមូនធ្វើអីឡើងពងឡើងពេញកមោពេញអីអាហ្នឹងយកមកបាទយកមកធ្វើពូជ អាហ្នឹងទី1ទី2គឺតកតងរឿងណាទូដែលយើងប្រងយកបកងទៅដាក់ណាបាទខ្ញុំព្រមធ្វើវីដេអូដែរប៉ុន្តែឥឡូវខ្ញុំធ្វើ live ខ្ញុំ share ទៅក្នុង group ដែរដើម្បីឲ្យបងប្អូនដែលមិនទាន់បានមើល live អីបងប្អូនអាចមើលការ live ហ្នឹងហើយនិយាយឲ្យដល់ដឹងឲ្យបានជ្រាបអំពីរឿងការប្របាយពូជធ្វើពូជហ្នឹងណាអញ្ចឹងបកងដែលយើងប្រងធ្វើពូជយកពូជយកទៅដាក់ឲ្យវាចិញ្ចឹមនេះគឺយើងត្រូវរើសរកទូណាដែល មានបកងយ៉ាងហើយណាក៏7 8បកងដែរគឺទូខ្លាំងទូដែលល្អបាទអឺការពីមុនមកពីឆ្នាំមុនឆ្នាំមុននេះពេលខ្លះខ្ញុំធ្វើតាមទូនឹងដោយជ្រើសរើសទូដែលមិនសូវល្អជាងការ3បកង4បកងឲ្យវាចំតកើដែលបង្កើតស្ដាច់ហ្នឹងណាតែក្នុងឆ្នាំនេះ គឺពួកខ្ញុំចាប់ផ្ដើមប្រើវិធីសាស្ត្រថ្មីគិតទៅលើអ្វីដែល យើងធ្វើទៅវាជោគជ័យបាទខ្ញុំខ្ញុំធ្លាប់ឆ្កឹះមកអញ្ចឹងយើងប្រៀបធៀបអំពីកាលណាយើងយកទៅដាក់នឹងបកង2 3បកងហ្នឹងហើយយើងយកដាក់អា7 3បកងអា7 7 3បកងវាសុខភាពនៃ Queen Cell Queen Cell ដែលយើងធ្វើហ្នឹងបាទ Queen Cell ហ្នឹងវាល្អជាងអញ្ចឹងកាលណាវាធំ វាធំកប៉ោងកប៉ោងបាទកប៉ោងប៉ោងប៉ុនប៉ុនរៀមដៃអាហ្នឹងវាល្អហើយតែបើវាស្ដួយស្ដួយទួយទួយវាអត់ល្អទេបាទវាអត់សូវល្អទេ បាទអញ្ចឹងយើងត្រូវជ្រើសរើសទូដែលយើងប្រងយកតកើទៅដាក់ចិញ្ចឹមហ្នឹងគឺជ្រើសរើសទូដែលអត់មានជំងឺអត់មានចៃអត់មានស្មើហើយបើសិនជាបងប្អូនគិតថាប្រុងនឹងជ្រើសរើសយកទូនឹងចិញ្ចឹមតកើនៅក្នុង Queen Cell ហ្នឹងគឺបងប្អូនដាច់ខាតត្រូវតែដាក់អាស៊ីតបាញ់អាស៊ីតបើមានអាស៊ីតបាញ់អាស៊ីតមានកាតចៃដាក់កាតចៃបាទដាក់បំរុងទុកមុនហើយលាងសម្អាត វាមើលសម្អាតវាបានគ្រប់ជ្រុងជ្រោយហើយ ចាំធ្វើការឆ្កឹះហើយបើសិនជាបងប្អូនដែលពុំមានអឺឈ្មោលបងប្អូនត្រូវធ្វើឈ្មោលមុន10ថ្ងៃបាទធ្វើបកងឈ្មោលខ្ញុំបានបង្ហាញបងប្អូនក្នុងការធ្វើឈ្មោលណាបាទបងប្អូនកាត់បកងហ្នឹងទៅយកទៅដាក់ទៅហើយបន្ទាប់មកលើកពេលដែលធ្វើយើងលើកចូលទៅខាងក្នុង ទៅ បាទវានឹងធ្វើបកងឈ្មោលអញ្ចឹងក្នុងរយៈពេល10ថ្ងៃអឺឈ្មោលកើតបាទអឺឈ្មោលវាកើតនៅថ្ងៃទី25 26 បាទហើយស្ដេចវាកើតនៅថ្ងៃទី10 15អញ្ចឹងអាឈ្មោះវាយើងធ្វើមុន10ថ្ងៃក្រោយមកវាកើតទៅគ្នាដល់ថ្ងៃទី15មេកើតអាថ្ងៃទី25នោះអាឈ្មោះវាត្រូវកើតអញ្ចឹង3 4ថ្ងៃវាសម្រាកវាដល់ពេលពេញវ័យវាអាចបន្តពូជបានចំពោះអ្នកណាដែល មានឃុំមួយធុងបាទអ្នកដែលមានឃុំមួយធុងណាបាទបងបងប្អូនអាចធ្វើបែបហ្នឹងបាទធ្វើឈ្មោះទៅហើយអឺ អើសិនជាបងប្អូនធ្វើឈ្មោលក្រោយឬក៏អឺក្រោយឈ្មោលក្រោយឆ្កាឆ្កឹះដង្កូវស្ដាច់គឺអត់ជោគជ័យទេ ដោយសារតែអាឈ្មោលនោះវាកើតក្រោយពេលណាដែលវាកើតក្រោយវាខ្វះឈ្មោលដែរអញ្ចឹងពេលដែលមេកើតមុនវាអត់មានឈ្មោលបង្កើតជាមួយទេ បាទអញ្ចឹងក្នុងការបង្កើតពូជាមួយមេគឺវាត្រូវការសัตว์ខ្មុំឈ្មោលនោះយ៉ាងតិចបំផុតក៏ពី20ក្បាលទៅ40ក្បាលបាទ 20ក្បាលឬ40ក្បាលនោះគឺអឺខ្មុំឈ្មោដែលខ្លាំងខ្មុំឈ្មោណាដែលវាមានកម្លាំងខ្លាំងជាងគេវាអាចហើរបានខ្លាំងតនមេ បានមេហ្នឹងវាហើរឡើងទៅលើខ្លាំងស្រួចបាទអញ្ចឹងអាឈ្មោលហើរតាមអាឈ្មោលណាដែលមានកម្លាំងមានភ្នែកមុតមានស្លាបរឹងបាទសុខភាពល្អបានអាចហើរតនមេហើយបកាត់ពូជអញ្ចឹងមេឃុំពេលខ្លះវាចេញទៅមិនមួយថ្ងៃទេវាអាច2ថ្ងៃ3ថ្ងៃដើម្បីចេញទៅបកាត់ពូជ ចឹងប្រកាត់ពូជលុះណា តែវាបានគ្រប់តម្រូវការរបស់វាហើយបានវាចូលមកវិញសម្រាប់ពី3ថ្ងៃហើយវាចាប់ផ្ដើមដាក់ពងអញ្ចឹងបើសិនជាបងប្អូន មានមុំឈ្មោលមិនគ្រប់គ្រាន់ទេវាបន្តពូជមិនគ្រប់គ្រាន់វាត្រឡប់មកវិញវាក៏បង្កើតពងនោះក៏មិនគ្រប់គ្រាន់ដែរអញ្ចឹងក្នុងរយៈពេលខ្លីណាមួយមេនឹងចាប់ផ្ដើមជប់ពង ចឹងហើយបានត្រូវការឈ្មោលគឺជារឿងចាំបាច់ហើយដល់សិនជាខ្ញុំឈ្មោលនាំមេខ្ញុំរត់អាហ្នឹងគឺមិនមានទេករណីហ្នឹងណាពីព្រោះតាវានាំតាពេលបន្តពូជទេ បាទនៅពេលណាដែលអឺខ្ញុំមេនឹងចាប់ផ្ដើមអឺចាប់ផ្ដើមអឺចង់បន្តពូជវានឹងចាប់ផ្ដើមបញ្ចេញភីរីម៉ូនសារជាតិគីមីហ្នឹងអញ្ចឹងគ្រប់ឃុំឈ្មោលទាំងអស់នៅក្នុងបរិវេណក្បែរក្បែរវាហ្នឹងគឺនឹងដឹងថាមានមេកមុំឬក៏ស្ដាច់ថ្មី ពងបន្តពូជអញ្ចឹងវាក៏បង្កើត zone មួយគេហៅ date zone បាទឬក៏តំបន់ណាត់ជួបហ្នឹងគឺដើម្បីបង្កាត់ពូជជាមួយនឹងស្ដាច់ឃុំបាទអញ្ចឹងរាល់ថ្ងៃមេឃុំនឹងត្រឡប់ទៅកន្លែងហ្នឹងអាឈ្មោះក៏ត្រឡែងទៅកន្លែងតែមួយហ្នឹងហើយវានឹងហៅបង្កាត់ពូជបាទអញ្ចឹងពេលវា សម្រាកបាន3 4ថ្ងៃបានវាចាប់ផ្ដើមដាក់ពងអញ្ចឹងវាពឹងផ្អែកទៅលើឃុំឈ្មោលបើសិនជាឃុំឈ្មោលនឹងគ្រប់គ្រាន់ក្នុងរយៈពេលខ្លីចន្លោះពី10ទៅ15ថ្ងៃវានឹងចាប់ផ្ដើម ដាក់ពងនៅថ្ងៃណាមួយបាទបើសិនជាខ្មុំឈ្មោលស្ទើរតែទួយស្ទួយស្ដើងវាអាចនឹងយឺតដល់ថ្ងៃទី20បានវាចាប់ផ្ដើមពងបាទអញ្ចឹងអឺក្នុងការអឺអឺបង្កើតស្ដាច់ហ្នឹងដូចដែលខ្ញុំបានជម្រាបបងប្អូនគឺជាវិធីសាស្ត្រដែលខ្ញុំបាននេះហ្នឹងគឺវាមានច្រើនករណីបាទវាតកតងទៅនឹងកតាកាសធាតទី1ខ្ញុំបញ្ជាក់ណែនដែរបាទទី2វាតកតងទៅកតាចំណីចំណីធម្មជាតិនិងចំណីសពនិមិត្ត ដែលបងប្អូនផ្គត់ផ្គង់ឲ្យវាជារៀងរាល់ថ្ងៃនឹងការនឹងប្រចាំហើយជាពិសេសគឺធ្វើការបោសសម្អាតលាង បាទទៅលើធ្វើការអនាម័យទៅលើទូឃុំរបស់បងប្អូន បាទទី3វាតកតតងទៅនឹងឃុំឈ្មោលបាទណាចឹងឃុំឈ្មោលក៏វាដើរតួនាទីសំខាន់ នៅ ក្នុងការបន្តពូជពងទៅឲ្យឃុំរបស់ផងយើងបាទនៅ ក្នុងការស្ថានរបស់ផងរបស់យើងផងដែរបើសិនជាយើងមានឃុំឈ្មោលមិនគ្រប់គ្រាន់ទេ ការបន្តពូជឃុំនោះគឺមិនជោគជ័យទេបាទហើយចំពោះអឺឃុំដែលគេទុកឲ្យវាកើតទៅជាឃុំឈ្មោលតាមរយៈកម្មករនោះគឺឃុំកម្មករបង្កើតឃុំឈ្មោលមកមិនសូវជា មាន សុខភាពល្អទេមើលទៅពួកវាទូចទូចបាទបើតាខ្ញុំខ្ញុំគិតថាវាមិនអាចនឹងបន្តពោះជាមួយនឹងឃុំមេបានទេបាទណា បាទនេះគឺអ្វីដែលខ្ញុំតាមសង្កេតបាទតាមសង្កេតមើលណាបាទអញ្ចឹងអឺហើយក្នុងការបំបែកពូជក៏ដូចគ្នាដែរខ្ញុំបាន បង្ហាញបងប្អូន នៅក្នុងគ្រប់ហើយនៅពេលណាដែលយើងចាប់ផ្ដើមឆ្កឹះស្ដាច់បានហើយក្រោយ ពេលរយៈពេល9ថ្ងៃដល់ថ្ងៃទី9ថាយើងឆ្កឹះកាលណាយើងឆ្កឹះកូនតកៅដែល មានកូនតកៅវាមានអាយុរបស់វាបើសិនជាវាចុះទៅថ្ងៃទី1បាទថ្ងៃទី1គឺវាត្រង់ឡើងលើតែថ្ងៃទី1ថ្ងៃទី2វាងត្រេតតិច បាទថ្ងៃទី2ថ្ងៃទី3វាដេកចេះដល់ថ្ងៃទី4វាចាប់ផ្ដើមឡើងទៅជាអសស៊ីបាទអសស៊ីហ្នឹងដែលយើងឆ្កឹះអញ្ចឹងអាចថ្ងៃទី4ឬក៏វាអាចឡើងអសស៊ីហ្នឹងបាទបាទវាវាឬក៏វាអាចធំជាងនឹងតិចវាអាចថ្ងៃទី5អញ្ចឹងកូនតកើខ្លះអាយុ5ថ្ងៃកូនតកើខ្លះអាយុ4ថ្ងៃកាលពីខ្ញុំរៀនពីដំបូងខ្ញុំចូលច្រឡំថា វាអាយុ3ថ្ងៃនិង4ថ្ងៃតែតាមពិតមិនមែនទេវាអាយុពី4ព្រោះខ្ញុំមើលក្នុងជីវិត បាទរបស់សាក់ឃុំនឹងសារថ្មីទៀតបាទយើងមើលនៅ លើ Google ឆែកលើ Google ឆែកទៅលើឯកសារដតីផ្សេងទៀតគឺគេបានបញ្ជាក់អំពីដំណើរការវិវត្តបាទរបស់សាក់ឃុំនឹងពេលដែលវាពងនេះពងរុយបាទវាមានកណ្ដាលវានៅពងរុយគឺវាមានអាយុ3ថ្ងៃទី1គឺត្រង់ trade ហើយនឹងដេកដេកហ្នឹងវាអាយុ3ថ្ងៃហើយពេលដែលវាប្រេះបែកទៅជាតកៅ គឺវាមានអាយុ4ថ្ងៃចាប់ពីពេលហ្នឹងគឺវាចាប់ផ្ដើមបឺតទឹកជា liquid ហើយ4ថ្ងៃ4 5ថ្ងៃហ្នឹងអញ្ចឹងក្នុងរយៈពេល2ថ្ងៃអឺកូនពពួកឃុំកម្មករដែលពេញវ័យគឺវានឹងចាប់ផ្ដើមបញ្ចុក jelly queen ទៅលើទឹកគេហៅទឹកដោះស្ដាច់ហ្នឹងទៅលើកូនតកៅដែលមានអាយុ3និង4និង5ថ្ងៃអញ្ចឹងជាពេលហ្នឹងដែលយើងអាចឆ្កឹះវាមកបានហើយបន្ទាប់ពី6ថ្ងៃ7ថ្ងៃ8ថ្ងៃទៅកូនតកៅនឹងចាប់ផ្ដើមជញ្ជក់នៅ B bread ឬក៏ យើងហៅថានំប៉័ងដូចស្នូបាញ់អ៊ូបាទអាហ្នឹងគឺលបាយលាយរវាងលំអងហើយនឹងទឹកឃ្មុំវាបង្កើតទៅជាអាហារម្យ៉ាងគេហៅ B bread បាទអញ្ចឹងអា B bread ហ្នឹងគឺនឹងបញ្ចុកកូនឃុំដែលមានអាយុចាប់ពី7 8 9ថ្ងៃឡើងទៅអញ្ចឹងអឺចំពោះតង្កើស្ដាច់តង្កើដែលកើតទៅជាស្ដាច់វានឹងបន្តអឺអញ្ចឹង liquid ហ្នឹងអាទឹកដោះស្ដាញ់ទៅរហូត ថ្ងៃទី7ទី8ទី9ទី10ក៏វានៅតែទទួលនៅជាលេខវីនឹងដែរចឹងហើយដែលវាធ្វើឲ្យសារពាង្គកាយរបស់ដង្កូវហ្នឹងវាកើតទៅជាអឺស្ដាច់ខ្មុំបាទឬក៏ស្ដាច់ទៅជាស្ដាច់ពេញវ័យដោយសារតែ jelly queen ទឹកដោះស្ដាច់ដែលកូនដង្កូវនឹងត្រូវគេបញ្ចុកអូខេបាទអញ្ចឹងអឺក្នុងរយៈពេល9ថ្ងៃក្រោយមកគឺជាថ្ងៃដែលយើងបំបាយពូជអញ្ចឹង ប្របែកពូជខ្ញុំបានប្រាប់បងប្អូនហើយមានវិធីសាស្ត្រច្រើនដែលយើងត្រូវលើកបង្កងទៅដាក់បែបម៉េចបែបម៉េចណាបាទខ្ញុំប្រាប់បងប្អូននៅក្នុងក្រុមហើយបើសិនជាបងប្អូនមិនច្បាស់អីអានឹងអាចឆានចូលនៅក្នុងក្រុមទៀតបាទអញ្ចឹងអឺយើងលើកយើងបេះអាលែងអា Queen Cell ហ្នឹងយកទៅបិទនៅតាមទូឬក៏បង្កងដែលយើងយកទៅប្របែកថ្មីហ្នឹងបាទអញ្ចឹងក្រោយរយៈពេលអាចថ្ងៃទី10បាទខ្មុំខ្លះវាអាចញាស់ថ្ងៃទី9ដោយសារតែយើង ឆ្កឹះវានៅថ្ងៃទី6អាខ្លះវារៀងធំអាយុវា6ថ្ងៃបើសិនជាអាណាទូចអាយុវា5ថ្ងៃអញ្ចឹង5ថ្ងៃបងប្អូនបោវាទៅ អា6ថ្ងៃបូក9ថ្ងៃវាឡើង15ថ្ងៃអា5ថ្ងៃបូក10ថ្ងៃវាឡើង15ថ្ងៃអញ្ចឹងនៅថ្ងៃ ទី9បងប្អូនត្រូវតែ back queen cell នឹងឲ្យទាន់នៅល្ងាចថ្ងៃទី9បើសិនជាចាំដល់ព្រឹកវាអាចអាថ្ងៃទី6នោះវាអាចញាស់មុនបាទនៅនៅព្រឹកថ្ងៃទី9វាអាចញាស់ឬក៏វាអាចញាស់នៅល្ងាចថ្ងៃទី9ហ្នឹងឯងអាខ្លះបាទ អញ្ចឹងកាលណាយើងបេះអត់តាន់វាយឺតបាទអញ្ចឹងយើងបេះនៅពេលល្ងាចថ្ងៃទី9ហ្នឹងយើងយកទៅបិទនៅតាមទូហ្នឹងវានឹងចាប់ផ្ដើមញាស់ឡើងហើយកម្មករថ្មីនោះនឹងចាប់ផ្ដើមទទួលស្គាល់នៅមេថ្មីដែរបាទបើយើងយកខ្មុំ ទៅដាក់បងធំសួនផ្កាស្បៃរឿងយូតើល្អអត់បាទផ្កាស្បៃរឿងអឺ បើសិនជាវាច្រើនមានអីបាទបើសិនជាវាតិចវាអត់ល្អទេបាទបើសិនជាវាតិចបើវាច្រើនរាប់រយហិកតាអាហ្នឹងមិនអាចគ្រប់គងវាបានពីព្រោះអីអឺផ្កាស្បៃរឿងប្រហែលជាមិនអាចមានលំអងមិនមែនប្រហែលគឺមិនអាចមានលំអងដោយផ្កាជូរត់ទេអញ្ចឹងផ្កាជូរត់5ហិកតា ដាក់បានតែត្រឹម3ធុងទេណាបើសិនជាលើសចាប់ពី4ធុង5ធុងឡើងទៅគឺខ្ញុំចាប់ដើមចុះខ្សោយហើយបាទ អញ្ចឹងសួរសំណួរបងធំបងប្រុសធំហ្នឹងគាត់សួរថាបើសិនជាយកឃុំទៅដាក់នៅកន្លែងស្បៃរឿងហ្នឹងតើល្អអត់ល្អតែស្បៃរឿងហ្នឹងច្រើនហិចតាបាទ4 10ហិចតាឡើងទៅណាយើងដាក់បាទ4 5ធុងអីបានប៉ិនមិនដឹងថាដាក់ប៉ុន្មានធុងណាបើថាដាក់មួយធុងពីរធុងអីដាក់បានបាទប៉ុន្តែត្រូវមើលដែរថាតើលំអងហ្នឹងវាគ្រប់អត់ចំណីវាគ្រប់អត់ដូចខ្ញុំថាបើសិនជាចំណីហ្នឹងវាគ្រប់វាចាប់ដើមបកងទី1បកងទី2អៀកគៀកនឹងអញ្ចាំងហ្នឹង មានថាវាចំបកងលំអងហើយយើងមើលទៅបកង B brand ហើយបើសិនជាវាច្រើនគឺយើងដឹងថាតំបន់ហ្នឹងសម្បូរចំណីឯតែបើសិនជាបកងទី1ទី2ហ្នឹងបើសិនជាមានតិចតួចអាហ្នឹងគឺមានន័យថាវាអត់សម្បូរលំអងទេនេះគឺជាវិធីសាស្ត្រងាយៗក្នុងការមើលថាតើនៅក្នុងតំបន់ដែលយើងដាក់ឃុំហ្នឹងវាសម្បូរលំអងឬអត់បាទអញ្ចឹងត្រឡប់ទៅរឿងឃុំវិញដែលខ្ញុំបានជំរាបអញ្ចឹងអញ្ចឹងក្រោយពេលដែលយើងចាប់ផ្ដើមប្របែកក្នុងរយៈពេល10ថ្ងៃគឺវានឹងចាប់ផ្ដើម ក្នុងចន្លោះពេល10ថ្ងៃណាបាទមានន័យថាវាកើត បាន15ថ្ងៃអញ្ចឹងក្នុងរយៈពេលអាចនឹង10ថ្ងៃ បាទពេលខ្លះមួយអាទិត្យបាទយ៉ាងយូរយ៉ាងឆាប់មួយអាទិត្យយ៉ាងយូរ10ថ្ងៃបាទ10ថ្ងៃក្រោយការញាស់របស់សាខ្មុំ គឺវានឹងចាប់ផ្ដើមពងបាទអញ្ចឹងពេលដែលយើងវាចាប់ផ្ដើមពងយើងត្រូវលើកបង្កង ថែមជំនួយថែមទៀត បាទអញ្ចឹងគឺអានេះគឺជាវិធីសាស្ត្រនៃការដាក់ពូជធ្វើការបំបែកពូជឃ្មុំហើយពេលដែលយើងបំបែកហ្នឹងពេលដែលវាកំពុងតែនេះយើងអាចដាក់ចៃកាតចៃកាតស្មើដែរដើម្បីវាជ្រុះអស់ពីព្រោះវាយើងដាក់បកងទៅជួនកាលវាអាចមានស្មើមានចៃឯនៅក្នុងបកងហ្នឹងគឺយើងដាក់វាទៅហើយឆ្លៀតពេលដែលចាប់ផ្ដើមកម្មករញោអស់នៅសល់បកងទៅទេយើងដាក់អឺនេះទៅវាដាច់តែម្ដងយើងដាក់កាតចៃទៅវាដាច់តែម្ដងអូខេ បាទអញ្ចឹងក្នុងរយៈពេល40នាទីមកនេះគឺខ្ញុំនិយាយអំពីរឿងការធ្វើពូជឃ្មុំណាអញ្ចឹងការធ្វើពូជឃ្មុំ គឺវាពឹងអាស្រ័យកត្តា2កត្តាទី1គឺចំណីអាហារធម្មជាតិបាទអញ្ចឹងចំណីអាហារធម្មជាតិគឺជាកត្តាសំខាន់បំផុតនៃការធ្វើពូជឃ្មុំជោគជ័យសឹងតែ80បាទទៅ90%បើសិនជាយើងមានអឺ បើសិន ជាយើងមានកន្លែងដែល មានសក្តានុពល បាទមានកន្លែងល្អសម្រាប់ធ្វើពូជឃ្មុំគឺយើងមិនសូវជាចំណាយទុនច្រើនក្នុងក្នុងការធ្វើពូជទេប៉ុន្តែបើសិនជាយើងគ្មានកន្លែងល្អទេគឺយើងពឹងអាស្រ័យទៅលើអឺចំណីសពនិមិត្តគឺយើងចំណាយទុនច្រើនក្នុងការធ្វើបាទអញ្ចឹង អ្នកចិញ្ចឹមឃ្មុំឆ្នាំទី1គាត់នឹងអាចសុបាយចិត្តឆ្នាំទី2ក៏ប្រហែលជានឹងសុបាយចិត្តតិចតិច ដោយសារតែគាត់មិនទាន់បានធ្វើការទូទាត់លាត់សោយរវាងការចិញ្ចឹមរបស់គាត់ ហើយទៅនឹងអឺទឹកខ្មុំដែលគាត់លក់បាទអញ្ចឹងណា បាទបើសិនជាគាត់ធ្វើការទូទាត់ទៅដូចពួកខ្ញុំអញ្ចឹងចំណេញបាទចំណេញបើសិនជាគិតរឿងចំណេញមិនចំណេញមិនសូវច្រើនទេ បាទចំណេញអាចមកល្មមមកតមកតិចតិចតិចតិចទៀតណា ដោយសារតែពួកខ្ញុំធ្វើការចិញ្ចឹមនេះគឺមានតែ2រដូវទេដែលប្រមូលផលគឺកៅផ្កាកោហើយនិងកៅស៊ូបាទអញ្ចឹងខ្ញុំលក់ពេញមួយឆ្នាំហើយក្រោយមកខ្ញុំត្រូវការចំណាយដើមទុនដើម្បីចិញ្ចឹមវាឡើងវិញផ្សំវាឡើងវិញហើយមុំទៅដល់ខែនឹងមួយទៀតបាទសម្រាប់បងប្អូនអ្នកខ្លះក៏មានចំការវិលជុំក៏គាត់អាចនឹងបានទឹកឃុំយកមកលក់ដែរប៉ុន្តែ ចំពោះចង្ការវិលជុំខ្លះ វាមានផលលំបាកខ្លះដែរបើយើងតាមមើលនៅតាម Facebook នៅពេលដែលបងប្អូនផុសមកណាបាទពេលខ្លះក៏អាណិតសង្វ័យគ្នាដែរដោយសារតែប៉ះក្នុងឆ្នាំពុលបាទអញ្ចឹងគាត់យកទៅដាក់ទៅចង្ការប៉ះគេបាញ់ស្មៅបាទចុងការប៉ះគេបាញ់ឆ្នាំទាំងឯណាំអីនៅឆ្នាំអីនៅក្បែរក្បែរកន្លែងនេះគាត់ដាក់អញ្ចឹងទៅក៏អាចពុលដែរអញ្ចឹងបងប្អូនជ្រាបស្រាប់ហើយគឺឃុំមួយធុងយើងគិតថាចន្លោះពី100ទៅ100 150បាទអ្នកខ្លះក៏លក់ដល់150ណាអញ្ចឹងហើយអឺគាត់បាត់ទៅ10 20ធុងទៅអាហ្នឹងដឹងដឹងលុយបាទហ្នឹងអញ្ចឹងហើយការចំណាយទៅលើទូឃុំដូចខ្ញុំបាទជម្រាបបងប្អូនហ្នឹងក្នុងមួយថ្ងៃវាស៊ីយ៉ាងតិច1ដុល្លារអាហ្នឹងយ៉ាងតិចបំផុតណាបាទបើសិនជាបាទបើសិនជាយើងយកវាទៅដាក់នឹងព្រៃពឹងលើចំណីធម្មជាតិអាហ្នឹងមិនសូវជាអស់ច្រើនទេ បាទអញ្ចឹង គឺយើងពឹងផ្អែកទៅលើចំណីធម្មជាតិហ្នឹងគឺជាកត្តាទី1ហើយចំណីសពនិមិត្តនេះគឺជាកត្តាទី2បាទហើយចុងក្រោយគឺការថែទាំបច្ចេកទេសបើសិនជាបងប្អូនមានតែធម្មជាតិពឹងផ្អែកទាំងស្រុងទៅលើធម្មជាតិបងប្អូនយកវាទៅដាក់ចោល ហើយពឹងបានផលវាអត់ទៅមុខទេជួនកាលវាចុះខ្សោយក៏យើងអត់ដឹង ទី1ទី2វាឡើងខ្លាំងជ្រុលក៏យើងអត់ដឹងវាអាចបំបែកពូជវាហើចោលសម្បុកក៏យើងអត់ដឹង បាទហើយបន្ទាប់មកអឺតកតនឹងចំណៃយើងត្រូវចេះលាយបាទត្រូវចេះដាក់ដាក់ដាក់ពេលណាយ៉ាងពេលណាបាទបធូពេលណាបថយពេលណាថែមពេលណាដាក់ជ្រុលខាតដាក់ខ្វះខ្មុំអត់ពងបាទដាក់ល្មមមកពងមកគ្រប់គ្រាន់ដែលយើងអាចធ្វើពូជបាយពូជបានណា បាទនឹងតកតងនឹងរឿងចំណៃបាទលោកគ្រូបាទយើងបេះស្ដាយទៅបិទមុនវាញាស់ពី3ថ្ងៃបានឬអត់បាទបិទមុនក៏បានដែរអត់អីទេបាទបិទមុនក៏បានដែរបាទអត់អីទេបាទតែសំខាន់បំផុតកុំឲ្យយើងកាន់ទៅប៉ះអាខាងក្បាលឧទាហរណ៍ថាអានេះឧទាហរណ៍ថានេះគ្មានសែលទេវាកើតអានេះឧទាហរណ៍ថានេះសែលខាងលើអានេះ អានេះអឺបលាំងអាហ្នឹងគេហៅ screen cap ហ្នឹងយើងកាន់ចំមកកន្លែងហ្នឹងកុំឲ្យប៉ះលើយើងច្បាច់ប៉ះខាងលើជួនកាលវានៅ3 4ថ្ងៃមុនតាន់ញាស់វាអាចជ្រាយអញ្ចឹងវាច្បាច់ទៅប៉ះតកើហ្នឹងវាធ្វើឲ្យខូចបាទអញ្ចឹងយើងកាន់ធ្វើម៉េចកុំឲ្យប៉ះអាខាងលើបាទអញ្ចឹងណាបាទប្រយ័ត្នវាទៅអញ្ចឹងអត់អីទេបាទដាក់មុនក៏អត់អីដែរបាទដាក់មុនក៏អត់ក៏អត់អីដែរ បាទសំខាន់ហើយយើងដាក់មុនហើយពេលដែលខ្មុំកម្មករនឹងវាបាត់ស្ដាច់ក្នុងរយៈពេល24ម៉ោងវានឹងចាប់ផ្ដើមធ្វើ queen cell ពេលដែលយើងនេះពេលដែលយើងឆែកមើលយើងឆ្កើក្នុងចោលបាទកុំភ្លេចឆ្កើវាចោលបាទចង្កើចង្កើវាមានអា queen cell ហ្នឹងហើយយើងដាក់អាស្ដាច់ហ្នឹងទៅចង្កើវាអត់ស្គាល់វាអាចខំងាប់អីហ្នឹងទៅបាទហើយរឿងនៅឆ្នាំនេះ ខ្ញុំសង្កេតឃើញឃើញទៅលើពូជឃុំដែលខ្ញុំយកមកពីខាងប៉ៃលិននេះថ្មីនេះគឺដោយសារតែមេចាស់ពេលខ្លះវាសម្រាប់ចោលតែម្ដងហើយខ្ញុំពីឆ្នាំមុនឆ្នាំមុនមកមេចាស់ភាគច្រើនយើងឃើញវាស្វមឲ្យហើររត់ចោលសម្បកបងប្អូនឃើញវីដេអូខ្ញុំដែលខ្ញុំចាំឃុំចាស់ចាស់ណាឡើងចុងខ្វិតខ្លះឡើងចុងស្ដៅឡើងបាទឡើងដើមមាន ខ្លាយខ្លះចឹងទៅ ហើយឆ្នាំនេះបងប្អូនឃើញ swarm មិនសូវមានទេបាទមិនសូវមានដោយសារអីវាតាក់តងពូជបាទអញ្ចឹងអឺពេលណាមេចាស់ភាកច្រើនឃើញឈ្មុំហ្នឹងវាសម្លាប់ដល់ខ្លួនវាតែម្ដងហើយវាបង្កើត queen cell មកបាទអញ្ចឹងវាពូជហ្នឹងខ្លាំងមែនតើបាទអញ្ចឹងអឺស្ដាច់បាទស្ដាច់នេះគឺវាវាវាវាជាពូជមួយដែលវាវាមិនដូច បាទអ្នកខ្លះគាត់ថាពូជឃ្មុំហើយឃ្មុំវាដូចគ្នា តែវាមិនដូចគ្នាទេពូជឃ្មុំទាំងអស់គឺវាមិនដូចគ្នាទេបាទវាពឹងផ្អែកទៅលើកសិដ្ឋាន វាពឹងផ្អែកទៅលើ ប្រភពដែលយើងយកមកបើសិនជាប្រភពដែលយើងយកមកនោះគាត់ធ្វើការបន្សុទ្ធពូជបាទគាត់ព្យាយាមថែរក្សាពូជរបស់គាត់ល្អក៏ពូជនោះវានៅខ្លាំងបានយូរតែបើសិនជាពូជនោះវាខ្សោយក៏ មកដល់យើងវាកាន់តែយ៉ាប់ទៅយ៉ាប់ទៅបាទហើយពូជខ្សោយវាមានរឿងច្រើនណាស់បងប្អូនកាលណាវាខ្សោយវាមានរឿងច្រើនវាដូចតែរាងកាយរបស់មនុស្សដែរកាលណាតែយើងចុះខ្សោយគឺវាមានជំងឺច្រើនហើយបាទមេខ្សោយមេខ្សោយគឺវាមានរឿងច្រើនហើយបើមេនឹងខ្លាំងអានឹងខ្លាំងវាពងច្រើន វាប៉ះចំណៃតិចតួចវាអាចអឺធ្វើសម្បុកវាអាចបង្កើតពូជរីកពូជទៅបាន តែបើមេខ្សោយ បើទោះបីបើយើងបុកចំណីយ៉ាងម៉េចចំណីធម្មជាតិអីយ៉ាងម៉េចក៏វាអត់ទៅមុខបាទចំណីកាន់តែខ្លាំងវាចាត់រងរឿងកាន់តែរត់កាន់តែលឿនបាទហ្នឹងអញ្ចឹងបាទអញ្ចឹងអឺក្នុងរយៈពេលដែលជា40នាទីជាង បាទ47នាទីមកហើយខ្ញុំបាននិយាយអំពីរឿងការធ្វើពូជបាទអញ្ចឹងខ្ញុំសរុបមកវិញការធ្វើពូជគឺ វាមានកតាចំណីបាទវាតកតងទៅនឹងពូជទី1បាទតកតងនឹងពូជពូជល្អពូជខ្លាំងពូជយ៉ាងម៉េចបាទតកតងនឹងពូជបាទនឹងពូជជារឿងទី1រឿងទី2គឺតកតងនឹងចំណីចំណីពីធម្មជាតិបាទចំណីសពនិមិត្តបាទហើយចុងក្រោយគឺអាកាសធាតុបាទតកតងនឹងអាកាសធាតុផងដែរបើសិនជាបងប្អូនយកឃុំទៅដាក់នៅតំបន់ដែលវាមានភ្លៀងជាប់រហូតបាទជាប្រចាំ3 4ថ្ងៃភ្លៀង3 4ថ្ងៃភ្លៀង ឃុំក៏វាឡើងអត់រួចដែរបាទវាត្រូវការពេលរយៈពេលដកឃ្លា សម្រាប់ពេលយូរចឹងដែរបានវាអាចប្រមូលទឹកដមប្រមូលម្អងមកបានបើសិនជាវាភ្លៀងជាប់វាមិនអាចចេញទៅប្រមូលបានអញ្ចឹងចំណីដែលវារមកក៏វាអាចនឹងស៊ីទៅអស់វិញដែរបាទអញ្ចឹងអឺរឿងមួយទៀតគឺតកតងនឹង បច្ចេកទេសនៃការថែទាំរបស់បងប្អូន បាទតែបងប្អូនខ្ជិលអាហ្នឹងក៏វាអត់ទៅមុខដែរតែបងប្អូនសា អាហ្នឹងក៏ពូជឃ្មុំហ្នឹងវាកើតនៅតាមនឹងដែរបាទអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អីបងប្អូនអាចនឹងសាកសួរខ្ញុំទុកពេលបងប្អូនបន្តិចទៀតក្នុងការសួរឆ្លើយហើយបើសិនជាបងប្អូនគ្មានសំណួរទេគឺខ្ញុំនឹងជម្រាបលាបងប្អូនហើយនឹងជួបគ្នានៅថ្ងៃស្អែកខាងស្អែកបាទតាមដែលខ្ញុំអាចថានឹងជួបបងប្អូនបានអូខេបាទអញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញតកតងនឹងមុខរបរបាទការរស៊ីទទួលទាន បាទអញ្ចឹងបើសិនបងប្អូនចង់បានសិភៅពីការចិញ្ចឹមឃ្មុំក៏អាចតាក់ទងមកខ្ញុំបានដែរបាទសិភៅហ្នឹងគឺមកក្បាល20ដុល្លារបាទហើយ free ការដឹកបាទខ្ញុំបាទសួស្តីសាយបាទអឺសិភៅហើយខ្ញុំនឹងធ្វើ ក្រុមខ្ញុំមិនតបានធ្វើគាត់ថាធ្វើធ្វើមិនតបានធ្វើ ខ្ញុំនឹងបង្កើតក្រុមមួយបាទតកតងសភៅបើសិនជាបងប្អូនមានសំណួរមានចម្ងល់អីអំពីរឿងការចិញ្ចឹមខ្មុំបាទជួនកាលនៅក្នុងសភៅនឹងមានកន្លែងខ្វះខាតអីបងប្អូនអាចឆាតជូនក្នុងក្រុមបានណាចាំមើលខ្ញុំចងក្រងសម្រាប់បងប្អូនដែលមានក្រុមដែលមានដែលដែលអ្នកទិញសភៅបាទខ្ញុំនឹងប្រម៉ូចងក្រងហើយបើសិនជាបងប្អូនដែលដែលធ្លាប់ទិញសភៅហើយបើសិនជាបានមើលការ live បងប្អូនអាចឆាតមកក្នុង page បានណា បាទខ្ញុំនៅបង្កើត Telegram group មួយទៀតសម្រាប់បងប្អូនដែលទិញសៀវភៅណាបាទអញ្ចឹងសម្រាប់ការរៀនអឺសម្រាប់ការរៀនគឺមកចេះ បាទរៀនតលចេះគឺ100ដុល្លារណាបាទហើយសម្រាប់ការទិញសៀវភៅគឺសៀវភៅមួយក្បាល20ដុល្លារបាទហើយចំពោះការទិញសម្ភារៈអីគឺបងប្អូនមានលេខប្អូនរបស់ខ្ញុំណាគាត់អ្នកកាន់ខាងសម្ភារៈ បាទហើយរឿងពូជឃុំអីក៏អាចសួរសួរសួរគាត់ក៏បានមកសួរខ្ញុំក៏បានដែរបាទហើយខ្ញុំដាក់រឿងពូជឃុំហ្នឹងគឺមួយធុង130បាទនៅលើបាទនៅលើនេះហ្នឹង បាទនៅលើកន្លែង description របស់ខ្ញុំហ្នឹងបាទគេហៅ caption ហ្នឹងបាទមេតាបាទមេតាគាត់សួរថាគ្រូសិភៅដូចមុនឬកែថ្មី ខ្ញុំទិញកាមុន បាទសិភៅនេះគឺដូចតែគ្នាទេ បាទដូចតែគ្នាទេ បាទសិភៅដូចតែគ្នាទេហើយខ្ញុំធ្វើការដូចជាកែបាន3 4ដងហើយសិភៅហ្នឹងប៉ុន្តែខ្ញុំជឿថាទោះបីកែយ៉ាងណាក៏ដោយក៏វានៅតែមានកំហុសឆ្គងដែរពីព្រោះវាជាការបកប្រែបងប្អូនជួនកាលពាក្យខ្លះវានៅឆ្គងនៅឡើយបាទមានអ្នកអឺខ្លះគាត់ឆាតមកប្រាប់គាត់តេមកប្រាប់ដែរថាពាក្យខ្លះគួរប្រើពាក្យខ្លះមិនគួរប្រើបាទបាទដូចពាក្យរាជនីបាទខ្ញុំហៅពាក្យខ្លះខ្ញុំថាមហាសត្រី បាទអ្នកខ្លះគាត់ថាហៅរាជនីទៅល្អជាង បាទហៅអីក៏បានដែរបាទបាទវាជាពាក្យទេបើតាខ្ញុំគិតទេណាបាទពីព្រោះអីអឺខ្មែរយើងវាមិនមែនគួរប្រើរាជនីឬក៏ស្ដាច់អីទេបាទដូចប្របា បាទសម្រាប់ទៅលើសัตว์យើងភាកច្រើនយើងហៅតែមេទៅយើងស្គាល់យើងដឹងថាអូអានឹងខ្មុំ តែនៅក្នុងស្រុកគេអានឹងគេហៅថាស្ដាច់គេហៅ queen គេហៅ king queen គេមិន king ទេបាទគេហៅ queen នៅស្រុកយើង យើងហៅថាមេមេទៅបាទបកងមេសែលមេបាទបើយើងហៅថាស្ដាច់រាជនីបាទពេលខ្លះអឺខ្ញុំផុសវីដេអូមួយមានអ្នកមើលដល់1លានអ្នកជាងបាទ reach ដល់1លានអ្នកជាង មានអ្នកមើលប្រហែលជាមានអ្នក like ដូចជាប្រហែល K បាទ50ដូចជា50000អ្នកជាងណាមានអ្នក comment ថាខ្ញុំបែកថាខ្ញុំឈួតបាទខ្មែរយើងពេលខ្លះពិបាកដែរបាទមានខ្លះក្មេងខ្លះវា វាការយល់ដឹងវាវានៅតិចណាបាទដល់ពេលជួនកាលវាឃើញយើងយើងនិយាយនឹងដើម្បីគេសើចទេប៉ុន្តែគេថាយើងឈួតទៅវិញបាទប៉ុន្តែក្នុងចំណោម1000 comment វាមានមួយទេអាហ្នឹងវាគ្មានអីធ្វើឲ្យខ្ញុំខ្វល់ខ្វាយទេប៉ុន្តែគ្រាន់ថាពេលខ្លះខ្មែរយើងគាត់មិនសូវជាយល់តម្លៃអំពីការចែករំលែកខ្ញុំធ្វើវីដេអូទាំងអស់សុទ្ធតែជាការចែករំលែកដល់ចំណេះដឹងបាទខ្ញុំនិយាយអំពីរឿងឧទាហរណ៍ថាខ្មុំវា វារួមមួយ second ណាវារួមមួយវិនាទីគឺស្មើប្រហែលដូចជាប្រហែល100គីឡូអឺប្រហែល100ម៉ែត្របាទមួយ second ហ្នឹងដូចជា500ម៉ែត្រអេ1គីឡូដីឯងបាទខ្ញុំភ្លេចទៀតណាបាទខ្ញុំភ្លេចទៀតណាហើយខ្ញុំគ្រាន់តែនិយាយអញ្ចឹងគាត់ថាចេះប្រកាសអត់ខ្ញុំថាហ្នឹងខ្ញុំបកប្រែមកពីគេទេខ្ញុំចេះខ្ញុំសំបីតានិយាយបើថាឃុំជួអាចខ្ញុំដឹងដែរហ្នឹងគាត់និយាយអញ្ចឹងគាត់ខឹងដែរ គាត់ថាស្អីណាចលាចលាំងលោកឯងលោកឯងណាណៃគាត់ណាគេសួរតិចតិចលោកឯងក្រៅកាហាយខ្ញុំទៅក្រៅកាហាយខ្ញុំគាត់ណាប្រាប់គាត់ថាគាត់និយាយគាត់និយាយលេងថាខ្ញុំជួយឯងខ្ញុំដឹងណែធ្វើអីធ្វើប៉ុណ្ណឹងខ្ញុំដឹងប៉ុន្តែពេលខ្លះរឿងខ្លះវាជាការជាឯកសារដែលខ្ញុំបាននិយាយបើរឿងខ្លះវាជាឯកសារដែលខ្ញុំបានដឹងខ្ញុំបានអានខ្ញុំបកប្រែមកបាទខ្ញុំអ្នកទៅអ្នកវិទ្យាសាស្ត្រទៅរាប់ដូចថាឃុំក្នុងបាន ប្រហែលប្រហែលវិនាទីវាបក់ប្រហែល100ដងស្លាបនោះណាបាទប្រហែលដូចពី1000ដងមក2000ដងអាហ្នឹងខ្ញុំមិនដឹងទេប៉ុន្តែគ្រាន់ថាគេរាប់បាទគេមានម៉ាស៊ីនមកគេពេលដែលវាថតពេលដែលវាហើទៅគេថតបាន គេរាប់ដឹងណាបាទខ្ញុំទិញរួចហើយតែតែខុសច្រើនអូខេបាទហ្នឹងហើយលោកគ្រូខ្ញុំមិនយល់ទេខ្មុំរំបង្ហាញទឹះ បាទបញ្ញាបុតបាទហ្នឹងហើយបាទចាំមើលខ្ញុំបង្កើតក្រុមចាំឆាតមកភាសាថ្មីមកខ្ញុំបង្កើតក្រុមមួយហើយកន្លែងណាខុសខ្ញុំនឹងកែតម្រូវឡើងវិញដើម្បីបោះពុំលើក្រោយលើក្រោយល្អហើយពេលខ្លះបើសិនជាមានសំណួរមានចងល់អីក៏ខ្ញុំអាចនឹងឆ្លើយតបដែរណាបាទហ្នឹងគឺជាប្រយោជន៍របស់បងប្អូនផងដែរបាទឃុំរំគឺវាយកអឺឃុំរំកាលណាវារំវាមាន3 មាន3មាន2របាំ បាទគេហៅ round dance ហើយនិង circle dance បាទ round dance មានន័យថាកាលណាវារួមអឺអឺ50ក្រោម50ម៉ែត្រគឺវាប្រើរបាំរង្វង់បាទវារួមទៅរួមមករួមទៅរួមមកបាទវារួមជារង្វង់បាទរួមទៅរួមមកឯងមានថាបើវាស៊ីវារួមបែបហ្នឹងឧទាហរណ៍ថាឥឡូវខាងនេះព្រះអាទិត្យ មែនទេព្រះអាទិត្យឧទាហរណ៍ថាបកងយើងមិនឈរទេបាទបកងយើងឈរចេះឧទាហរណ៍ព្រះអាទិត្យវានៅវាវាវាហោះមកចំខាងហ្នឹងអញ្ចឹងវាយកទិសដៅព្រះអាទិត្យហ្នឹងគឺជា snow បាទបើសិនជាផ្កាហ្នឹងនៅចំព្រះអាទិត្យគឺវារំហ្នឹងគឺរបាំវាហ្នឹងគឺបែរមុខទៅរកទិសព្រះអាទិត្យហ្នឹងតោះណាបាទបើសិនជាអឺផ្កាហ្នឹងវានៅខុសបាទវានៅខុសពីព្រះអាទិត្យឧទាហរណ៍ថាវានៅខុសឧទាហរណ៍ថាកែងហ្នឹង ចឹងវារំហ្នឹងគឺវារំឡើងលើចុះក្រោមឡើងចុះក្រោមនៅកន្លែងហ្នឹងវាប្រាប់ទិសដៅនៃផ្កាហ្នឹងប្រភពនៃផ្កាហ្នឹងអញ្ចឹងវារំឲ្យដឹងពីទិសដៅនៃផ្កាហ្នឹងនៅ នៅខុសអំពីព្រះអាទិត្យបើសិនជាវាខុសពីព្រះអាទិត្យគឺវារំបែរទៅរកទិសដៅហ្នឹងយល់ទេអញ្ចឹងក្នុងពេលក្រោម50ម៉ែត្រវារំជារង្វង់បើសិនជារើសចាប់ពី50ម៉ែត្រទៅវារំជាដូចលេខ8ហ្នឹងបាទរំរបៀបដូចកឌីអឺបាទហ្នឹងបាទដូចលេខ8 បាទឬគេហៅអឺ circle dance រួចរាំដូចរបៀបកដៀវ បាទរៀនវងចេះបាទឡើងវងចេះទៅចេះមកបាទទៅវិញបាទចេះបាទអញ្ចឹងរាំអញ្ចឹងបាទលុយកោងរៀបកដៀវបាទហ្នឹងវាចាប់ដើមលើសពី50ម៉ែត្រទៅ បាទហើយរាំគឺបែរទៅតាមទិសដៅដូចគ្នាបើសិនជាយកព្រះអាទិត្យជាគោលបាទអញ្ចឹងព្រះអាទិត្យវាមិនវាមិនដើរអញ្ចឹងវាមិនដើរអញ្ចឹងចំណែកឯ ទិសដៅដែលវាត្រូវប្រាប់ហ្នឹងគឺអឺវាវាបែរទៅតាមទិសដៅនឹងទូបីប្រាទិសដៅមិនក៏ដោយគឺវាប្រាប់ទៅតាមហ្នឹងតោះណាបាទអញ្ចឹងពេលដែលវាហៅទៅគឺវាទៅរកអាផ្កាហ្នឹងមកមកវិញវាមកដល់ផ្លិតហ្នឹងវាចាប់ដើមរំប្រាប់អាដតីទៀតហ្នឹងឲ្យដឹងថាទិសដែលត្រូវទៅរកហ្នឹងគឺទិសណាអញ្ចឹងពេលដែលវាហិតក្លិនផ្កាហ្នឹងហើយវាហៅទៅច្រមុះ ប្រម៉ោយរបស់វាហ្នឹងគឺជាចំហរបស់វាគឺវាអាចហាត់ក្លិនបាន បាទបើតាមខ្ញុំស្ដាប់បាទគ្រូឃុំបាទនៅការរតនគិរីគាត់ថាចំហឃុំហ្នឹងអាចហាត់បាន1គីឡូបាទ1គីឡូដី4ជ្រុងណាអានឹងជឿគាត់សិនទេពីព្រោះអីខ្ញុំអត់មានបបពិសោធន៍ពីរឿងហ្នឹងដែរណាអញ្ចឹងមានន័យថាឧទាហរណ៍ថាបើសិនជាយើងដាក់ទឹកស្ករនៅនេះឧទាហរណ៍ថាมันឆ្ងាយពីឃុំហ្នឹងប្រហែលជា50 60ម៉ែត្រនេះយើងដាក់តែភ្លាមហ្នឹងវាមកដល់ភ្លាមឥឡូវមែនទេបាទ វាមិនមែនមានផ្នែកឃើញណាបងប្អូនមិនមានចំហហិតក្លិនអញ្ចឹងកាលណាក្លិនហ្នឹងវាបក់បក់បក់បក់ទៅទៅដល់វាគឺវានឹងមកភ្លាមបើសិនជាក្លិនស្ករសអាហ្នឹងវាមិនសូវតន់ទេបើសិនជាបងប្អូនសាកទឹកឃ្មុំគ្រាន់តែបងប្អូនដាក់ទឹកឃ្មុំតែ2 3តំណក់បងឃ្មុំមកវឹបភ្លាមហ្នឹងអញ្ចឹងដោយសារដោយសារតែវាមានខៀនវិញ្ញាណវាមាននេះអាប្រម៉ោយរបស់វាពីរហ្នឹងអាហ្នឹងគឺសម្រាប់ស្រូបក្លិនមិនមែនស្រូបសម្លេងណាមិនមែនអង្តែនពីរហ្នឹងសម្រាប់ស្រូបក្លិនណា បាទអញ្ចឹងគឺទិសដៅដែលខ្ញុំបានប្រាប់បងប្អូន គឺវាទៅតាមព្រះអាទិត្យជាគោលហើយវារំបែរទៅរកទិសផ្កាផ្កានៅខាងណាគឺវារំបែរទៅខាងហ្នឹងតោះនេះអឺមេបាទមេតាបាទអញ្ចឹងនេះគឺតកតងរបាំឃុំបាទអញ្ចឹងរបាំបោះសัตว์ឃុំវាមាន2ប្រភេទបាទគេហៅរបាំរង្វង់ជារង្វង់និងរបាំរបៀបដូចជា circle អឺ circle ហ្នឹងគឺរង្វង់បាទមួយរបាំ round dance ហើយនឹង vico dance បាទ round dance ហើយ vico dance ណាមួយរបាំជារបស់មួយទៀតរបាំកងេកងក់កងេកងក់ដូចកាទៀវបាទ vico បាទអញ្ចឹងវាមានរបាំពីរប្រភេទហ្នឹងហើយដែលប្រាប់អំពីទិសដៅនៃប្រភពការបាទណាអញ្ចឹងសម្រាប់បងប្អូនដែលចិញ្ចឹមឃ្មុំពេលដែលបងប្អូនបើកទូឃ្មុំទៅគឺបងប្អូននឹងប្រាប់ដែរឃើញឃ្មុំញ័រញ័រញ័រញ័រអីវាវិលចុះវិលឡើងវិលចុះវិលឡើងអាហ្នឹងគឺបងប្អូននៅបានដឹងថាហ្នឹងគឺជា របៀបនៃការប្រាប់អំពីទិសរបស់ផ្កាឬក៏ប្រភពនៃទឹកដមដែលខ្មុំបាទពពួកអ្នកស្វែងរកលំអងទឹកហ្នឹងគឺវាទៅប៉ះវាទៅជួបអញ្ចឹងមកវិញវាក៏ប្រាប់សមាជិកនៅក្នុងក្រុមរបស់វាហ្នឹងឲ្យដឹងថាប្រភពវានៅកន្លែងណា បាទបាទអញ្ចឹងមានសំណួរបាទមានសំណួរបាទមានសំណួរអាចនឹងសាកសួរទៀតបើសិនជាអត់សំណួរខ្ញុំនឹងបញ្ចប់ បាទហើយអ្វីដែលខ្ញុំធ្វើការ live នេះគឺជាការចែករំលែកបាទប្រពន្ធលោកហៅថាធម្មទានណាបាទជាការចែកលែកចែករំលែកនៅអ្វីដែលខ្ញុំបានដឹងទៅកាន់បងប្អូន ពីព្រោះខ្ញុំគិតថាការចែករំលែកសភាវធម៌បាទធម៌នៃការចែករំលែកគឺវាតែងតែបានមកវិញចែកទៅបានមានមកបាទគេថាតពុះទៅភ្នៅមកមានន័យចឹងណាបាទតពុះ តពួកទៅភ្នៅមកនេះមិនមែនមានន័យអាក្រក់ទេបងប្អូនវាមានន័យថាបើយើងអឺបើយើងមិនបើបើយើង មិនហុចសម្លទៅទេ គេមិនហុចបាយមកយើងវិញទេមែនទេបើសិនជាខ្ញុំមិនបានធ្វើការ live ខ្ញុំក៏មានមិនមានមិត្តភ័ក្តិច្រើនអ្នកស្គាល់ច្រើនដែរដែលស្គាល់ខ្ញុំហើយក៏មានមិត្តភ័ក្តិខ្លះក៏ខ្ញុំអាចពឹងគាត់បាទពេលខ្លះខ្ញុំទៅហៅឆ្លក់ទឹកបាទដល់កន្លែងនេះលិចលងមែនតើតែក៏មានមិត្តភ័ក្តិដែល នៅមើល live ហ្នឹងគាត់ជួយដែរអញ្ចឹងធម្មជាតិនៃការចែករំលែកទៅវានឹងបានផលមកវិញច្រើនជាងអ្វីដែលយើងខ្ចប់ទុកបាទហើយចាស់បុរាណយើងគិតថាចេះ10កុំបរៀនគេឲ្យអស់បាទតែខ្ញុំមិនចឹងទេចេះ10ខ្ញុំបរៀនគេអា10នឹងទៀតពីព្រោះអីពេលកន្លែងខ្លះខ្ញុំចេះទៅខ្ញុំនៅស្ទាក់ស្ទើពេលខ្លះគេប្រាប់ខ្ញុំមកវិញក៏មានដែរអាហ្នឹងចឹងណា អញ្ចឹងខ្ញុំមិនខ្វល់ពីរឿងពាក្យចាស់ទេបាទខ្ញុំមិនជឿពាក្យចាស់នេះពីព្រោះពាក្យចាស់នោះហើយដែលធ្វើឲ្យយើងនឹងកាន់តែប្រទេសយើងទូចទៅយើងអត់មានការចែកម្លែកនៅអាមេរិកគេឲ្យតែអ្នកដែលប្រកែកខាងចែកម្លែកអ្នកដែលមានចំណេះដឹងច្រើន គេហៅចូលប្រទេសគេយូរទៅប្រទេសគេគឺជាប្រទេសមហាអំណាចប្រទេសគេអាចឈានទៅលើ ភពផ្សេងផ្សេងដែលយើងដំបូងយើងគិតថាឋានប្រច័នគឺជា យើងមិនទៅមិនដល់យើងមិនគិតទៅឋានប្រអិន ដល់ពេលគេដាក់ប៉ូឡូព្រុសនៅលើឋានប្រច័នគេហោះមិនបានបានម៉ោងផងដល់ទៅនិយាយទៅអឺយើងឡើងគិតយើងឡើងយើងគិតថាមិនមែននៅឋានប្រច័នប្រហែលជានៅឋានផ្សេងទៀតដែរបាទអាហ្នឹងអញ្ចឹងអញ្ចឹងដោយសារតែយើងអត់ដឹងយើងស្ទះសម័យថាកន្លែងហ្នឹងគឺជាកន្លែងរបស់ព្រះអិនតែក្រោយមកមនុស្សអាចទៅជន់ដីរបស់ព្រះអិនបានឃើញទេបាទដោយសារអីដោយសារតែការចែកចំណែកមនុស្សចេះចែកចំណែកមនុស្សចេះស្រាវជ្រាវបន្ថែមអ្វីដែលខ្លួនបានចេះហើយ ចែករំលែកទៅអាចចំណេះដឹងនោះវាចេះតែហូរចូលមកទៀតបាទដូចគេគេថាអីគេអឺកំបិតកាន់តែសលៀងកាន់តែមុតចំណេះដឹង កាន់តែចាយកាន់តែចេះណាមិនដឹងចឹងបាទអញ្ចឹងខ្ញុំជួបបងប្អូនប៉ុណ្្នឹងឯងបាទអរគុណច្រើន បាទមាន view ឡើងដល់13នាក់លោកគ្រូខ្មុំបំៃថ្មីធ្វើម៉េចបានឲ្យឡើងលឿនបាទធ្វើបំៃថ្មីធ្វើម៉េចឡើងលឿនបាទទី1គឺយើងអឺស្មាតដាក់ចៃដាក់ស្មើវាហ្នឹង បាទដាក់ការដៃហ្នឹងទី2ដាក់ចំណីឲ្យទៀងទី3លើកឃុំផ្សេងទៀតមកជួយបាទយើងខ្ញុំលើក វាមកជួយមកវាឡើងលឿនហើយហ្នឹងអញ្ចឹងណាបាទមានសំណួរទៀតទេបាទមានសំណួរទៀតបាទខ្ញុំឡាយមក1ម៉ោង3នាទីហើយហើយមានអ្នកមើល12 13នាក់ដែរណាមានអ្នក share 17នាក់បាទអរគុណច្រើនសម្រាប់អ្នក share បាទមាន comment 14ដែរ បាទអូខេឥឡូវមានចម្ងល់ទៀតបងប្អូនខ្ញុំនឹងឆ្លើយបើសិនជាអត់មានចម្ងល់អីទេ គឺខ្ញុំនឹងលាបងប្អូនហើយហ្នឹងហើយបើសិនជាខ្ញុំបញ្ជាក់ឡើងវិញបើសិនជាបងប្អូនតាក់តងរឿងពូជរឿងអីបងប្អូនអាចតាក់តងមកខ្ញុំបានរឿងការរៀនសូត្រដេញសភៅអីបានណាហើយសម្រាប់លេខអឺសម្រាប់អឺសម្រាប់លេខតាក់តងនឹងទិញសម្ភារៈឧបករណ៍អីគឺមានមានលេខណា បាទខ្ញុំដាក់ទិញសម្ភារៈណាមានលេខ017ហ្នឹងបាទនឹងគឺបងខ្ញុំគាត់អ្នកលក់អញ្ចឹងបងប្អូនតាក់ទងទៅគាត់ទៅនឹងគាត់រៀបចំឲ្យភ្លាមភ្លាមបើបងប្អូនតាក់ទងមកខ្ញុំខ្ញុំនៅតាក់ទងទៅគាត់បាទផាសព័ត៌មានទៅឲ្យគាត់អញ្ចឹងវា2តអញ្ចឹងបងប្អូនអាចតាក់ទងទៅគាត់ direct ផ្ទាល់តែម្ដងអាហ្នឹងវាស្រួលណាអូខេបាទហើយបើតាក់ទងរឿងលក់ពូជទិញពូជអីអាហ្នឹងបងប្អូនតាក់ទងមកខ្ញុំបានហើយអាចពិភាក្សាមុនពីរឿង ចិញ្ចឹមឃុំហ្នឹងក៏បានដែរណាបាទជាជាងស្រាប់តែចាប់ផ្ដើមហើយមិនដឹងជាទិសដៅនៅកន្លែងណាណាបាទអញ្ចឹងមានបងប្អូនខ្លះគាត់តែមកគាត់ថាគាត់មានដី50ហិកតាអញ្ចឹងទៅ100ហិកតាតែគាត់អាចចិញ្ចឹមឃុំបានអត់អញ្ចឹងការចិញ្ចឹមឃុំមុននឹងបញ្ចប់នៃការធ្វើវីដេអូនេះខ្ញុំបញ្ជាក់បងប្អូនថាការចិញ្ចឹមឃុំ គឺពឹងផ្អែកទៅលើអឺព្រៃ មិនមែនធម្មជាតិទេបាទការចិញ្ចឹមឃ្មុំពពួកអាពីសម្លីហ្វរ៉ានេះគឺមិនពឹងផ្អែកទៅលើព្រៃធម្មជាតិទាំងស្រុងទេឧទាហរណ៍ដូចព្រៃអាកាសាអីនេះគឺយើងយកទៅដាក់បាន ត្រឹមតែឡើងកូនពីព្រោះអីនៅតំបន់នោះវាមិនមានតែអាកាសាទេវាក៏មានអឺដូចជាស្មៅផ្កាស្មៅផ្កាអន្ទ្រានខេតផ្កាអីច្រើនអញ្ចឹង ការទាំងអស់ហ្នឹងវាគ្រាន់តែធ្វើឲ្យខ្មុំឡើងកូនតែប៉ុណ្្នឹងទេតំបន់ដែលយើងអាចដាក់យកទឹកមកលក់បានមានដូចជាតំបន់ព្រៃកោបាទតំបន់ផ្កាកោបាទដើមកោដើមកស៊ូបាទដែលមានដើមកស៊ូវាមានខែរបស់វាតែខែណាវាមានផ្កាវាមានទឹកដមហើយមានតង្កែនបាទអញ្ចឹងព្រៃអស់នេះគឺអឺព្រៃឯងចំការអស់នេះ បាទមិនមែនព្រៃអានឹងចំការ អស់ហ្នឹងដែលយើងអាចដាក់ទៅបានផលបើក្រៅពីហ្នឹងព្រៃធម្មជាតិព្រៃភ្នំមិនទេបាទពីព្រោះអីពពួកខ្មុំពីសំលីហ្វ្រានេះគឺជាពូជដែលវាមិនប្រកែខាងរកចំណីនៅក្នុងតំបន់ព្រៃភ្នំទេវាប្រកែរកចំណីតែនៅក្នុងតំបន់ទំនាបឬខ្ពង់រាបល្មមល្មមដែលគេដាំដំណាំវិលជុំបាទដូចជាចំការមានចំការថ្ងៃចំការអីហ្នឹង មកខ្ញុំមើលឯកសារដែលគ្នាយើងគាត់ផ្ញើពីកូរ៉េមកមានមានអាមានអាផ្លែម្យ៉ាងនោះដូចផ្លែបត្រាបាទមានដូចជាស្អីគេទេ បាទខ្ញុំខ្ញុំភ្លេចឈ្មោះហើយបាទមាន chestnut chestnut វាមាន jujube បាទអានោះគេថាទឹកឃុំដែលល្អជាងគេនៅស្រុកកូរ៉េណាកូរ៉េនោះគេថាទឹកឃុំប្រភេទដូចអា chestnut នោះអានោះអានោះអាចល្វីងតិចតិចបាទទឹកឃុំគេថ្លៃហ่ะបាទគេថា the best of the world បាទអញ្ចឹងនៅកូរ៉េណាអញ្ចឹងបងប្អូនដែលទៅកូរ៉េហ្នឹងបងប្អូនរៀនសម្គាល់ផងដែរហើយរៀនបច្ចេកទេសពីខាងនោះមកណាហើយក៏មានបងប្អូនមកពីកូរ៉េមកក៏ចាប់ផ្ដើមអាជីពចៅឃុំហ្នឹងក៏មានច្រើនដែរបាទមានច្រើនក្រុមដែរណាបាទហើយហ្នឹងហើយក៏ជូនពរបងប្អូនឲ្យជោគជ័យដែរណាបាទពីព្រោះអីទៅធ្វើការកម្មករនៅស្រុកគេហើយគឺយើងចេះបច្ចេកទេសក៏យើងត្រឡប់មកស្រុកវិញហើយយើងចាប់ផ្ដើមមុខរបរអាជីពនៅស្រុកយើង យើងទៅស្រុកគេយើងរៀនបច្ចេកទេសពីគេ បើយើងធ្វើនៅស្រុកគេជោគជ័យវាមានដែរតែវាតិចដោយសារគេចេះបច្ចេកទេសទាំងអស់នោះហើយអឺរដ្ឋាភិបាលគេគេអឺគេជួយទំនុកបំរុងបាទកសិករគេហើយដល់ពេលយើង យើងជាអន្តោប្រវេសយើងជាអ្នកចំណាក់ស្រុកទៅស្រុកគេអាហ្នឹងគេមិនសូវជា យើងវាពិបាកអាហ្នឹងពាក្យថាពិបាកវាមិនអាចនេះបានទេយើងអាចធ្វើបានតែគ្រាន់ថាបើសិនជាយើងអាចធ្វើនៅនោះបានតែត្រឹម4 10បាទយើងមកធ្វើនៅស្រុកយើងបានត្រឹមតែ50អានឹងវាជោគជ័យលឿនជាង បាទដោយសារតែ ស្រុកគេជាស្រុកអភិវឌ្ឍមានន័យថាអ្វីដែលនៅ ស្រុកគេឥឡូវនេះគឺវានៅស្រុកយើងក្នុងរយៈពេលអាច10ឆ្នាំឬក៏20ឆ្នាំទៀតបើមិនតោះណា ស្រុកយើងកំពុងអភិវឌ្ឍជាប្រទេសមួយដែលកំពុងអភិវឌ្ឍអញ្ចឹងអ្វីដែលនៅក្នុងស្រុកគេដែលកំពុងតែរីកចម្រើន ដែលយើងកំពុងតែធ្វើការនោះ វាគឺជាអនាគតរបស់ប្រទេសយើងណាអញ្ចឹងបើសិនជាយើងចេះជំនាញទាំងអស់នោះយើងយកមកបង្កើតនៅក្នុងស្រុកយើងមុនគេអាហ្នឹងគឺយើងដើរមុនគេហើយហើយបើសិនជាជំនាញទាំងអស់នោះ ដែលយើងចេះហើយយើងខ្លាចគេ copy តាមឯង copy តាម កូពីដែរមិនបាច់ភ័យទេដោយតែខ្ញុំលក់ទឹកឃុំខ្ញុំនិយាយដែរបងប្អូនបើលក់តែ20ដុល្លារហ្នឹងរត់តែទឹកឃុំលក់បានហ្នឹងបងប្អូនសប្តាហ៍ទឹកឃុំមានដល់1លីត្រ4ដុល្លារហ្នឹងបាទបើគេលក់បានលក់ទៅបាទទៅតាមការយល់ឃើញរបស់ពួកគាត់តាមអធិស្ឋានរបស់ពួកគាត់ណាបាទអញ្ចឹងយើងគឺយើងគេគឺគេបាទយើងមានបច្ចេកទេសផ្សេង គេមានបច្ចេកទេសផ្សេងក្នុងការបង្កមុនរបរទទួលទានបាទជិះវៀងការ អឺគេហៅថាអឺធ្វើឲ្យអ្នកដតីក្អៅក្រហាយដោយសារយើងបាទវាខុសនឹងអាឡែងសិល5ណាបងប្អូនសិល5ដែលយើងជាអ្នកកាន់នៅពុទ្ធសាសនាណាបាទយើងទទួលនៅសិល5យកមកប្រកាន់ភ្ជាប់ណាបាទបាទទី1តកតនឹងមុសា បាទពាក្យថាមុសាហ្នឹងគឺមានន័យថាយើងធ្វើឲ្យអ្នកដតីហ្នឹងគេអត់សប្បាយចិត្តបាទ យើងធ្វើឲ្យគេហ្នឹងមហន្តរាយបាទយើងធ្វើឲ្យគេហ្នឹងខូចខាតរបស់ទ្រព្យសម្បត្តិអាហ្នឹងមុសាយតែបើយើងនិយាយកុហកគ្នាលេងសបាយធ្លុកបាទហ្នឹងវាមិនអឺគេក្តៅក្រហាយទេអាហ្នឹងវាមិនមែនចូលថ្នាក់មុសាទេណាបាទអញ្ចឹងខ្ញុំបញ្ចប់វីដេអូប៉ុណ្្នឹងឯងបងប្អូនបញ្ចប់ការ live វីដេអូប៉ុណ្្នឹងឯងហើយអរគុណច្រើនសម្រាប់ការចូលរួមមានគ្នា13 14នាក់ដែរដែល តាមដាននៅការ live ហើយខ្ញុំនឹងជួបអ្នកទាំងគ្នានៅថ្ងៃខាងមុខទៀត បាទពេលណាដែលខ្ញុំចង់ like គឺខ្ញុំ like បាទអូខេបាទជួបគ្នាប៉ុណ្ណឹងបាទជួបគ្នានៅថ្ងៃខាងមុខទៀតអូខេបាទអរគុណច្រើនសវណ្ណឡជួបនឹង